បាទស្វាគមន៍បងប្អូនណាអេអាដាមបារមីបេកុបន្តិចបារមីបេកុសូមជម្រាបសួរអឺអស្រីមាសជំរាបសួរបងជំរាបសួរបងប្អូនជំរាបសួរទាំងអស់គ្នាណាជួបគ្នាទេពសៅបងលីណាបងលីណាស៊ីលូបាទសុខសប្បាយបងថ្ងៃណាមួយបងជ្រៀងបត់ឆ្លងឆ្លើយ អឺមួយបាត់នោះចាំចូលស្មូលលេខ្ញុំចូលច្រៀងបាត់ឆ្លងឆ្លើយជាមួយបងមួយបាត់បងលីណាជាងឆ្លងឆ្លើយរំវងស្រអែមខៀវខ្ចីតើស្រីឈ្មោះអ្វីប្រលឹងដែលជលងសួរចង់ដឹង ចង់ស្គាល់អូននៅទីណាចង់ស្គួតដុំដុំដែរឥឡូវលេងច្បាស់ទេបងប្អូនណាលេងច្បាស់ទេសុខសប្បាយទាំងអស់គ្នាបងប្អូនណាសុខសប្បាយអឺអឺថ្ងៃនេះខ្ញុំកណ្ណាខ្ញុំមានរឿង អឺចង់ជជែកជាមួយបងប្អូនពីរឿងណែណែនយោបាយនៅក្នុង ប្រទេសកម្ពុជាបាទកុំប្រឡប់កុំប្រឡប់ប្រឡប់អីគេបាទប្រឡប់អីគេបងអាស្រីមាសស្រីមាសប្រឡំអីគេបងប្អូនជំរាបសួរទាំងអស់គ្នាណាបងប្អូនណា អឺសុខសប្បាយទាំងអស់គ្នាភ្នែកមមីមមីរបៀបដូចមកមើលមកមាំងបាទបងសុភាពបាទសុខសប្បាយបងសុភាពបងប្អូនណាទាំងអស់គ្នាជំរាបសួរទាំងអស់គ្នាអឺរឿងខ្ញុំបរោះកាលពីប្រហែលម៉ោងមុននេះ ពីរឿង ណែអាដាមណែស្រីមុំអាដាមស្រីមុំបាទអាដាមស្រីមុំណាអឺខ្ញុំឃើញអាដាមស្រីមុំនឹងក្លាហាន ចុះទៅតាមមូលដ្ឋាន ជួបសកម្មជនអូរវើរវាយកុំរវើរវាយបាទអត់ទេបងអត់ទេអត់អីខ្ញុំឃើញសកម្មភាពអាដាម ស្រីមុំអាដាមកាមស្រីមុំអាកាមស្រីមុំខ្ញុំឃើញគាត់ចុះទៅមូលដ្ឋានឃើញចុះទៅជួបសកម្មជនអីលើកមករៀម5យ៉ែបងប្អូនលើកមករៀម5យ៉ែបងប្អូននឹងមានន័យតែម៉េចទេគេលើកមករៀម5អញ្ចឹងតាមការសន្និដ្ឋានរបស់បងប្អូនថាមើលរៀម5ណាអានឹងគេហៅក្បាច់ កញ្ញាំអីបងប្អូនមានក្បាច់រឿងកុនចិនមួយណាអារៀម5គេហៅបាច់ក្បាច់កញ្ញាំអីឃើញអឺបងប្អូនខ្ញុំឃើញខ្ញុំឃើញតែអាដាមកាមស្រីមុំគាត់ចុះទៅមូលដ្ឋានគាត់បញ្ចេញក្បាច់ឲ្យកូនចៅបញ្ចេញក្បាច់គាត់អង្គុយនៅកដាលហើយកូនចៅបញ្ចេញក្បាច់ចេះបញ្ចេញក្បាច់កញ្ញាំ5 បើវត្តដឹងមានន័យថាម៉េចទេបាទដៃកញ្ញាំ5ហ្នឹងដឹងមានន័យថាម៉េចដែរក្បាច់ចាក់ចាបអឺចាក់ចាបអឺសៃនាងអឺដល់ក៏ ណែខ្ញុំឃើញគេចុះទៅមូលដ្ឋានហើយគេបញ្ចេញក្បាច់កញ្ញាំ5បងប្អូនខ្លះអត់យល់អំពីក្បាច់កញ្ញាំ5ច្បាមយកអូច្បាមយកបងប្អូនថាខ្លះច្បាមយកយកអីបងយកអីគេច្បាមយកអីគេបរិម5ច្បាមយកច្បាមយកអីគេអឺ ខ្ញុំចង់បញ្ជាក់យេបងប្អូនផ្ញើវីដេអូនឹងឲ្យអាដាមតាមស្រីមុំតាមស្ដាប់ផងខ្ញុំបាននិយាយច្រើនហើយអាដាមកាមស្រីមុំ ចូលដៃជាមួយហ៊ុនសែនណាចូលដៃជាមួយហ៊ុនសែនដំណាក់កាលទី1ជាមួយហ៊ុនសែនផ្លន់យកគណៈបកសង្គ្រោះជាតិបិទផ្លូវសំរងស៊ីមិនឲ្យចូលស្រុក ដំណាក់កាលទី1ពេលបានគណៈបកយកមកដល់នៅក្នុងដៃរបស់គាត់ហើយដំណាក់កាលទី2ហ៊ុនសែនចង់ឲ្យគណៈបកសង្គ្រោះជាតិនឹងคลายទៅជាគណៈបកមួយដែលយើងហៅថាគណៈបកអាយ៉ងរបស់ហ៊ុនសែនហ៊ុនសែនមិនប្រើពាក្យអាយ៉ងទេ ហ៊ុនសែនប្រើពាក្យថាចង់ឲ្យគណៈបកសង្គ្រោះជាតិនឹងធ្វើជាគណៈបកដៃគូជាមួយនឹងហ៊ុនសែនបាទធំត្រូវបងអាស្រីមាសច្បាមយកនំប៉ាវស្រីមុំបាទរៀម5នឹងច្បាមយករំប៉ាវស្រីមុំបាទដំណាក់កាលទី2ហ៊ុនសែនចង់ឲ្យកម្មសខានឹងពេលដែលប្លន់គណៈបកសង្គ្រោះជាតិបាន ពីសំរេចស៊ីហើយអឺ ជំហានទី2ហ្នឹងគេឲ្យគណៈបកសង្គ្រោះជាតិហ្នឹងធ្វើជាគណៈបកអឺដៃគូហ៊ុនសែនប្រើពាក្យដៃគូដោយកិច្ចសន្ទនារបស់ហ៊ុនសែនជាមួយកឹមសុខាអញ្ចឹងណាគេថាជាគណៈបកដៃគូប៉ុន្តែតាមពិតមិនមែនដៃគូទេយើងប្រើពាក្យឲ្យល្អស្ដាប់តាមហ៊ុនសែនគេថាចង់បានគណៈបកដៃគូបាទបើយើងនិយាយអត់អក្រក់ស្ដាប់គេថាគណៈបកអាយ៉ង ចឹងហ៊ុនសែនគាត់ថាអត់កើតទេថាអឺខ្ញុំដឹងថាប្រជាពលរដ្ឋនឹងគ្រប់គ្រងគណៈបកសង្គ្រោះជាតិច្រើនណាប៉ាអើយណាទោះជាខ្ញុំគាត់សំរងស៊ីមិនឲ្យចូលស្រុកមែនប៉ុន្តែកូនចៅសំរងស៊ី នៅនឹងច្រើនណាមានឥទ្ធិពលច្រើនណាខ្លាំងខ្លាំងណាកូនចៅសំរងស៊ីណែមានឥទ្ធិពលណាហើយបោកសំនឹងខាឯងផងហើយផងចឹងបោះឆ្នោតក្រមប្រឹក្សាឃុំសង្កាត់ចឹងមើលទៅដូចជាប្របាខាចឹងចេះទៅណាចេះទៅឥឡូវខាឯងទៅនៅក្នុងបកបាយៈសិនទៅណា ខ្ញុំឲ្យគេបន្សាបគេឈ្មោះខាឯងសិនខាឯងព្រមស្អុយគេឈ្មោះរឿងស្រីមុំតិចទេចឹងទៅក៏ដំណាក់កាលទី2គេចង់ធ្វើឲ្យគណៈបកហ្នឹងកុំឲ្យឈ្នះហ៊ុនសែននោះព្រោះ2013ហ្នឹងវាឈ្នះទៅហើយចឹងឆ្នាំ2014ណាសំទោស2013 2014វាឈ្នះទៅហើយចឹងឆ្នាំ2017ហ្នឹង នឹងឆ្នាំ2018ហ្នឹងកុំឲ្យឈ្នះឲ្យគណៈបកហ្នឹងជាគណៈបកដើម្បីធ្វើជាគណៈបកអឺដៃគូវាតតែគណៈបកហ្នឹងស្ថិត នៅក្រោមអធិបុលរបស់ហ៊ុនសែនធ្វើម៉េចចោះបើសំរងស៊ីអត់នៅ ខ្ទប់សំរងស៊ីជាប់ហើយ តាមរយៈការប្លន់គណៈបកឲ្យកម្មសខាអឺពេលចឹងឥឡូវចេះទៅឥឡូវខាឯងសុកចិត្តស្អុយគេឈ្មោះប្រហែលខែសិនទៅ ណាក៏គេចោទរឿងស្រីម៉ាចស្រីមុំហ្នឹងដើម្បីបំបាក់បំបាក់អឺគេតយុះបើមួយផ្លែតយើងថាបំបាក់គេតយុះកម្មសខាប៉ុន្តែកម្មសខាក៏បាក់គេតយុះប៉ុន្តែបាក់សង្គ្រោះជាតិហ្នឹងក៏បាត់បង់ប្រជាប្រិយភាពទី1សំរងស៊ីចូលស្រុកអត់បានទី2កម្មសខាប្រធានបកបច្ចុប្បន្នហ្នឹងត្រូវស្អុយឈ្មោះ ដូច្នេះបោះឆ្នោតក្រុមប្រឹក្សាគុំសង្កាត់មើលទៅតំណងជាអត់បានសម្លេងទេទេឬក៏បើបានបានបន្តិចបន្តួចសេចក្តីរំពឹងរបស់ហ៊ុនសែនថាថាបានសកម្មជននឹង100នាក់អីចឹងចុះក្នុងមួយទូទាំងប្រទេសទូទាំងឃុំទូទាំងប្រទេសហ្នឹងត្រឹមតែ100ទៅបានហើយ100នាក់អីចឹងបានណាដើម្បីបបាក់ព្រោះគាត់អត់ចង់លាយគណៈបកហ្នឹងវាបបាក់ពេកតែលាយគណៈបកហ្នឹងវាបបាក់ ក៏ចាប់ផ្ដើមប្រើយុទ្ធសាស្ត្រទី2គឺបំបាក់ស្មារតីលោកកឹមសុខាបំបាក់កិត្តិយសលោកកឹមសុខាដើម្បីឲ្យគណៈបកសង្គ្រោះជាតិទន់ខ្សោយបំបាក់ក៏ទៅបំបាក់3 6ខែបងប្អូនណាចិត្តដល់បោះឆ្នោតក្រុមប្រឹក្សាគុំសង្កាត់2017មុនមើលទៅនឹងគឺថាគណៈបកនៅក្នុងគណៈបកនឹងរង្គោះរង្គើមែនតែនហើយ ហើយអឺប្រជាពលរដ្ឋនឹងដូចជាមិនសប្បាយចិត្តហើយ6ខែក្រោយមកឃើញថាប្រជាពលរដ្ឋនឹងលែងសប្បាយចិត្តហើយហ៊ុនសែនគេធ្វើដូចជាដោះលែងលោកកឹមសខាឲ្យទៅផ្ទះហើយឲ្យចូលឃោសនាចោះអាចេះដល់បោះឆ្នោតក្រុមប្រឹក្សាគុំសង្កាត់ណាចាំខ្ញុំចាំបានណាអាហើយក៏លែងលោកកឹមសខាឲ្យចេញពីមន្ទីរបាក់មកចេញពីមន្ទីរបាក់មកស្រាប់តែបោះឆ្នោត ដល់ពេលបោះឆ្នោតក្រុមប្រឹក្សាគុំសង្កាត់ម៉ែអើយមិនមែនដោយហ៊ុនសែនសន្និដ្ឋាន បំបាក់គេឈ្មោះកឹមសខាទប់សំរងស៊ីមិនឲ្យចូលស្រុកប្លន់ បាក់ឲ្យកឹមសខាហើយបំបាក់គេទៅយោកឹមសខាប៉ុណ្ណឹងហើយស្រាប់តែលទ្ធផលគណៈបកសង្គ្រោះជាតិបានក្រុម ប្រឹក្សាគុំសង្កាត់5007រូបទៀតណែខ្លាំងមែនតែនបងហ៊ុនសែនគិតតែมองចំ ឯងខំពិបាកវាប៉ុណ្ណឹងហើយមេបាក់វាស្អុយឈ្មោះប៉ុណ្ណឹងហើយរឿងស្រីញីប៉ុណ្ណឹងហើយរឿងលុយកាក់ប៉ុណ្ណឹងហើយប្រជាពលរដ្ឋនៅតែបោះឆ្នោតឲ្យឲ្យគណៈបកសង្គ្រោះជាតិទៀតហ៊ុនសែនសិក្សាថាមូលហេតុអីបានជាគេបោះឆ្នោតឲ្យសង្គ្រោះជាតិហ៊ុនសែនសិក្សាចុះឡើងចុះឡើងទៅគាត់ថាទេមូលដ្ឋានរបស់សំរងស៊ីខ្លាំង ជាពិសេសអេងជាអៀងមួសខួរនិង ក្រមរចនាសម្ព័ន្ធរបស់សំរងស៊ីនៅក្នុងគណៈបកសង្គ្រោះជាតិហ្នឹងគេក្តោបក្តាប់មូលដ្ឋានច្បាស់លាស់គេក្តោបក្តាប់មូលដ្ឋានច្បាស់លាស់ដូច្នេះធ្វើស៊ីអត់បាន ឆ្នាំ2000 2017ហ្នឹងធ្វើស៊ីអត់បានទេអត់កើតទេខ្លាខ្ញុំបើមិនរំលាយ បាក់ខាឯងចោលអត់បានទេបើមិនរំលាយបាក់ខាឯងអឺគណៈបកនឹងទោះជាមានខាឯងស្អុយឈ្មោះប៉ុណ្ណឹងមែនប៉ុន្តែប្រជាពលរដ្ឋគេបោះឆ្នោតឲ្យគណៈបកខាឯងរហូតណាពីព្រោះដោយសារមាន ពាក្យគីសំរងស៊ីនៅក្នុងហ្នឹងណាអានឹងសំខាន់ណាបងប្អូនណាអឺពេលហ្នឹងហ៊ុនសែនជជែកជាមួយកឹមសុខា អានឹងអត់មានផ្សាយទេប៉ុន្តែដៃជួលឡងដឹងនិយាយថាខាឥឡូវខ្ញុំត្រូវតែរំលាយបាក់ខាឯងចោលហើយខាឯងត្រូវតែចូលដៃជាមួយខ្ញុំជាមួយនឹងអាមីអាថងដតីដតីទៀតដើម្បីរំលាយបាក់សង្គ្រោះជាតិចោលណាយាយសូវីណាអេអេទៅណាញ៉ាំ good night ទៅណាណាយាយសូវីអឺ រំលាយគណៈបកខាឯងចោលណាបើមិនចង់ទៅអត់បានទេព្រោះតរំលាយបកខាឯងស្មើនឹងរំលាយរចនាសម្ព័ន្ធព្រោះខ្ញុំត្រូវការរំលាយរចនាសម្ព័ន្ធខាឯងទេព្រោះបើទុកឲ្យរចនាសម្ព័ន្ធខាឯងជាមួយនឹងរចនាសម្ព័ន្ធសំរងស៊ីនៅក្នុងហ្នឹងគណៈបកប្រជាជនអត់មានសិទ្ធិឈ្នះទេ2018ហ្នឹងអត់បានទេណាអត់បានទេ 2018ហ្នឹងពួកយើងខ្ញុំអត់អាចឈ្នះគណៈបកអ្នកឯងបានទេណាអញ្ចឹងខ្ញុំត្រូវតែលាយបកចោលដោយតាខាហ្នឹងនិយាយប្រាប់មិនដាច់អឺលាយបកខ្ញុំមិនកើតទេឯងចោទថាឯងពីបាត់ក្បត់ជាតិណាហើយយកសម្លេងខាឯងមកចាក់ហើយចាប់ខាឯងទៅណាហើយចាំរឿងដតីដតីទៀតចាំខ្ញុំរៀបចំឲ្យមួយឆ្នាំពីរឆ្នាំក្រោយ រៀបចំឲ្យខាឯងកូនចៅ ខាឯងប្រមាណអ្នកហ្នឹងបកើតបកម្នាក់មួយម្នាក់មួយរួចបន្ទាប់មកចាំដល់ពេលខាឯងនឹង2 3ឆ្នាំក្រោយបោះឆ្នោតលើកនឹងសារក្រោយបោះឆ្នោតក្រមប្រសាគុំសង្កាត់លើកក្រោយហ្នឹងឬក៏បោះឆ្នោតជាតិឆ្នាំ2023ខាឯងចូលរួមខាឯងរួចទោសខ្ញុំឲ្យខាឯងរួចទោស អឺបន្ទាប់មកខាឯងពង្រួមពង្រួមបាក់ដតីទៅបង្កើតកម្លាំងខ្លួនឯងចាំបាច់បញ្ចូលបាក់5 6ដែលកូនចៅខាឯងបង្កើតនឹងប្រមូលកម្លាំងនឹងចងក្រងជាបាក់មួយរចនាសម្ព័ន្ធដែលគ្មាន បាក់ពួកសំរងស៊ីនៅក្នុងនឹងទៅដើម្បីយកមកប្រកួតប្រជែងធ្វើជាគណៈបកដៃគូរបស់ខ្ញុំណែពាក្យដៃគូនឹងជាពាក្យបច្ចេកទេសរបស់ហ៊ុនសែនបើពាក្យឲ្យវាអក្រក់ស្ដាប់អាយ៉ងរបស់ខ្ញុំណា ហ៊ុនសែននិយាយចឹងហ่ะដល់ចឹងអេសម្ដេចក្បត់ជាតិធ្ងន់ណាសម្ដេចធ្ងន់ណាខ្ញុំដូចជាមិនចង់ព្រមទេសម្ដេចធ្ងន់ណាក្បត់ជាតិនឹងតើអើយខាកំភៃដីខាឯងផ្ទះខាឯងខ្ញុំថែមលុយឲ្យទៀតទៅគុកគុក VIP អីអី VIP ទាំងអស់គ្រាន់តែខាឯងទៅគេងនៅក្នុងគុកត្រូវអោបប្រធានបកទៅជាមួយគុំបកគលឲ្យណាទាំងអស់ ណាដាច់ខាតកុំប្រគល់បាក់ឲ្យទៅអ្នកណាទាំងអស់កុំធ្វើដោយសំរងស៊ីប្រគល់បាក់ឲ្យខាឯងតែខាឯងត្រូវដេកអោបបាក់នឹងត្មងគឺថាបាក់ខាឯងនិយាយទៅរឿងយោបាយទៅចាប់ហើយអេខ្ញុំចង់ធ្វើទេមិនដាច់ទេខាឯងធ្វើទៅណាខាឯងបានប្រយោជន៍តែ5ឆ្នាំទៅខាមានអីតាមអាណត្តិទេខាណាតាមអាណត្តិទេ ថាឯងដេកទីដេកចុកលុយកាក់មិនខ្វះទេខ្ញុំរៀបចំឲ្យអាមីអាថោងប្រព័ន្ធផ្សព្វផ្សាយក្នុងក្រៅជួយទប់ខាឯងឲ្យឲ្យកូនចៅខាឯងនឹងប្រឹងជួយខ្ញុំវាយសំរាំងស៊ីទៅវាយដៃគូខាឯងទៅខាឯងធ្វើតំណឹងធ្វើតែមិនលឺទៅធ្វើម៉េចឲ្យតែចេញពីកូនចៅខាឯងទៅណាហ៊ុនសែននិយាយមួយខាអីចឹងហើយស្រេចក៏រៀបចំផែនការទី3 គឺផែនការរំលាយបាក់ខ្លួនឯងចោលខ្ញុំចង់បញ្ជាក់ប្រាប់បងប្អូនថាគណៈបកសង្គ្រោះជាតិដែលរលាយគឺមិនមែនដោយដៃនរណាទេ គឺដោយដៃកឹមសខាចូលដៃជាមួយហ៊ុនសែនណាកឹមសខាចូលដៃជាមួយហ៊ុនសែនរំលាយបកសង្គ្រោះជាតិតាមរយៈ នៃការដែលខ្លួនជាប់គុកដេកអោបគណៈបកនៅក្នុងគុកមិនអោយគេធ្វើជាគណៈប្រធានស្ដីទីដើម្បីដោះស្រាយបញ្ហាដែលគេចោទប្រកាន់និយាយមកម៉ាត់ឲ្យខ្លីឲ្យបងប្អូនស្ដាប់ឥឡូវរឿងហ្នឹងខ្ញុំនិយាយខ្ញុំនិយាយតាំងតែពីតខាជាប់គុក តាំងពីតខាជាប់គុកដំបូងគ្មានអ្នកណាប្រឆាំងគ្មានអ្នកណារិះគន់កម្មសខាក្រៅពីខ្ញុំជាមួយនឹងណាក្រមការងារទូទស្សនសិកាមួយចំនួនកាលនោះប៉ុន្តែគាត់អត់ចេញមុខទេហើយកាលនោះក៏មានយាយសូហ្វីយាយធីតាក៏ចេញមុខនិយាយដូចខ្ញុំយ៉ាងដែរប៉ុន្តែគេអត់ជឿអូខេគេអត់ជឿ ប៉ុន្តែគេជឿមិនជឿមិនសំខាន់ទេប៉ុន្តែឥឡូវដោយអ្វីដែលខ្ញុំនិយាយកាលពី3 4ឆ្នាំមុនអញ្ចឹងដោយអ្វីដែលខ្ញុំនិយាយ3 4ឆ្នាំមុនអញ្ចឹងណាឥឡូវវាចូលដល់ដំណាក់កាលវាចូលដល់ដំណាក់កាលដែលបងប្អូនថាទៅថាមើលបងប្អូនឆ្ងល់ហ៎ពេលដែលភ្លើងទៀនធ្វើសកម្មភាពហ៊ុនសែនប្រើប្រាស់កម្មសខា ប្រើប្រាស់ភាគីកម្មសខាឲ្យវាយភ្លើងទៀនជាប់ភ្លើងទៀនទៅសំរងស៊ីទោះជាសំរងស៊ីក៏អន្តអុចភ្លើងទៀនគាំទ្រក្នុងន័យបុគ្គលក៏ដោយណាឬក៏អ្នកនយោបាយណាគាំទ្រភ្លើងទៀនក្នុងន័យបុគ្គលក៏ដោយក៏គេព្យាយាមភ្ជាប់លោកសំរងស៊ីអាចជាអ្នកគាំទ្រគណៈបកភ្លើងទៀនជាគោលបំណងរបស់ពួកគេគេចង់ប្រើប្រាស់ ឲ្យកម្មសខានឹងនិងបពួកកម្មសខានឹងបដិងភ្លើងទៀនពីបត់ពាក់ព័ន្ធទៅមហាផ្ទៃដូចរឿងគេប្រើក្រុមព្រះឲ្យបដិងគណៈបកសង្គ្រោះជាតិគេប្រើឲ្យអាពេជ្រស្រស់បដិងគណៈបកសង្គ្រោះជាតិអញ្ចឹងដែរហើយគេប្រើសារហ្នឹងគេប្រើភាគីរបស់កម្មសខាហ្នឹងដើម្បីឲ្យភ្ជាប់បន្ទាប់ពីឲ្យភ្ជាប់មក គេឲ្យមហាផ្ទៃរបស់គេហ្នឹងគេពិចារណាគេតាមដានបង្កភាពលំបាកដល់ភ្លើងទៀនឥឡូវនេះកម្មសខាគាត់ថៃគាត់ថៃខ្លាច2023ខាងមុខហ្នឹងគាត់មិនមិនអាចធ្វើនយោបាយបានណាគាត់ឥឡូវគាត់ហ៊ានចុះទៅជួបសកម្មជនហើយថ្ងៃមុនហ្នឹងគាត់ចុះទៅជួបសកម្មជន លើកមហិមដៃ5អានឹងស្អីគេអានឹងនយោបាយក៏ស្អីហើយបងប្អូននៅចាំទេ3ចំណុចដែលតុលាការរបបទីក្រុងភ្នំពេញមិនអនុញ្ញាតឲ្យកម្មសខាធ្វើឥឡូវកម្មសខាចេញមកធ្វើនយោបាយពេញប្រទេសកម្ពុជាទាំងអស់សួរថាតើច្បាប់ម៉ែវាអតឡាការនោះនៅណាអាច្បាប់ម៉ែវាអតឡាការចោលម៉ាសៀតនឹងអាប្រព័ន្ធយុតិធធម៌ម៉ែវាហ្នឹងណាយើងនិយាយអញ្ចឹង វាថាកម្មសខាហាមខហាមខត់ដាច់ខាតមិនឲ្យធ្វើនយោបាយណាមិនឲ្យធ្វើនយោបាយបណ្ណាឥឡូវហ្នឹងវាអនុញ្ញាតឲ្យកម្មសខាទៅជួបសកម្មជនផ្ញើសារនយោបាយនិយាយពីនយោបាយកុំថាឡើយជួបត្រឹមសកម្មជនសំបីតែទៅជួប ទូតណោះក៏និយាយភាសានយោបាយនៅក្នុងเพจរបស់គាត់ទៅបងប្អូនមើលនៅក្នុងเพจរបស់គាត់គាត់កុហកទូតថ្ងៃមុនគាត់ថាគាត់ស្អីណាតំណាក់តំណងអីណានយោបាយរវាងគាត់ជាមួយនេះណានៃបានទាំងអស់អាតឡាការនឹងអត់មានចោតប្រកាន់រឿងនឹងអត់មានថាកម្មសខានឹងអឺក្បត់បំរាមរបស់តឡាការទេឥឡូវមានន័យថាបែកមានន័យថាកម្មសខានឹងលេង លបែងនឹងជាមួយហ៊ុនសែន ចឹងកម្មសខាចង់ដើរធ្វើអីក៏ហ៊ុនសែនអត់មាត់ដែរតឡាការម៉ែវានឹងអត់មាត់ដែរវាអត់មាត់ទេវាអត់មាត់ទេហើយវាថាអត់ខុសទេពីព្រោះហ៊ុនសែនប្រាប់ហើយហ៊ុនសែនប្រាប់ថាអាតឡាការណាពួកអាសត្វឆ្កែទាំងអស់គ្នាឯងបើអញថាឲ្យអនុវត្តច្បាប់សូមអនុវត្តប៉ុន្តែបើអញថាទេកម្មសខាត្រូវធ្វើនយោបាយទៅ និយាយទៅចុះទៅជួបសកម្មជនទៅខ្ញុំបិទភ្នែកបាច់រៀងខ្ញុំមិនអោយតឡាការធ្វើអីទេអឺអាតឡាការនឹងបក់កតុយខ្វាច់ខ្វាច់ខ្វាច់ខ្វាច់ខ្វាច់មិនអីទេមិនដាច់មិនអីទេមិនដាច់អានេះឆ្កែជើង4ជា គ្នាពួកអាតឡាការក្រុងភ្នំពេញនេះណាតឡាការហ៊ុនសែននេះឆ្កែកតុយអាឆ្កែជើង4ជាគ្នាបាទឆ្កែជើង4ជាគ្នាណាចឹងទៅ កម្មសខាគាត់ចេះធ្វើយោបាយទៅ ឥឡូវគាត់ថៃដោយសារតែភ្លើងទៀននោះដោយសារតែភ្លើងទៀនឆេះហើយបងប្អូនហើយកុំកន្តើយចាំដល់ណាទៀតឥឡូវពួកអាចោមសៀតវាប្រើស្នៀតមាយាទថោកទៀបជាមួយហ៊ុនសែនចេញមុខហើយចេញមុខហើយបងប្អូនហើយមើលឲ្យច្បាស់អាចោមសៀតឆ្លៀតច្រើនណាស់វាផ្ដេសផ្ដាស់ចាប់ដោះគេអូច្រឡំចប់ដោះគេ អឺបងប្អូនហើយបងប្អូនណាអាហ្នឹងលើគោកហ្មងណាអត់មាននេះទេហើយខ្ញុំមិនមែនចេះតែចោតប្រកាន់នេះទេបងប្អូនណាលើគោកហ្មងណាអាហ្នឹងគ្នាគេបងប្អូនណាហើយខ្ញុំអត់ចេះតែនិយាយទេណាអត់ចេះតែនិយាយទេបងប្អូនស្រុកខ្មែរមើលទៅឲ្យបងប្អូនត្រូវការមេបៈចូលចិត្តតែស៊ីក្រុម យួនស្រីក្រុមអីចឹងងាប់អញអើយចប់ហើយណាមើលកម្មសខាចូលចិត្តខាងកាមគុណណាហើយដល់ពេលអាអ្នកជុំវិញខ្លួននោះដោយអាស៊ីណននោះអានោះអាយុវជនរំលើតុកកឡុកដបស្រាផ្ងានៅប្រទេសកូរ៉េអាស៊ីណននោះទៅអង្គុយអែបជុំជុំនឹង អដល់ទៅអាមីសវណ្ណរានោះឃើញគេពាក់ម៉ាស់អីណាអាមេរិកកាំងអីគេទៅដល់ហ្នឹងគេទៅអង្គុយអមធ្វើជាអង្គរៈតខ្លួនហួយអាហ្នឹងប្រពន្ធនៅអីអាមេរិកកាំងមួយប្រពន្ធចុងឈ្មោះអីនោះមីអូនតារាចម្រៀងអីនោះបានកូនឥឡូវលែងមីអូននោះអាអាអូនមីសវណ្ណរាហ្នឹងទៅយកតារាចម្រៀងមួយទៀត តារាចម្រៀងមួយទៀតដែលជាមិត្តភក្តិរបស់ប្រពន្ធចុងនឹងហើយឥឡូវនឹងវាមិនដឹងអាម៉េចទេប្រពន្ធចុងនឹងយំឡាំប៉ាប្រុសសង្ហាអង្គុយសមាធិក្រោមដើមរុក្ខាឥឡូវនេះចូលចិត្តលេងតែក្បាច់ឆ្មា ស្រែកឡូឡា ពេញតែផ្សារអេចង់កាប់តាមមមតំណងដោអាជំគួតនឹងទៀតបេ កាលនេះជេរឲ្យទាំងអស់របស់អាវៈនយោបាយចោលមកទៀតមកពីមានពួកអាចោលរបល់យកអស់ហ្នឹងបានវាធ្វើឲ្យ ប្រទេសជាតិយើងមានបញ្ហាជេរវាតែមកថ្ងៃនេះបងប្អូនកុំថាអីថាវត្តឲ្យជេរពួកអាដៃទៅទៅព្រោះអាយុយូរចុះកាត់ថាបាទប្រកួតអស់ហ្នឹងសិតតែពួកកាមគុណ បងប្អូនណាហើយបងប្អូនហើយពួកអាហ្នឹងវាសំដែងនៅក្រោមដើមពោអាមេនឹងអង្គុយអានសភៅធរគេថាអនិច្ចាសង្ខារាសង្ខារធរទាំងឡាយមិនទៀងមែនពិតអឺមានកិរិយាកើតឡើងហើយរលត់ទៅវិញបើរលត់ហើយកើតកើតហើយរលត់ស្រឡាញ់ហើយយកយកហើយស្រឡាញ់ស្រឡាញ់ហើយបោះបង់ចោលបោះបង់ចោលហើយស្រឡាញ់ អោអនិច្ចតាលក្ខណៈធម៌ទាំងឡាយពួកអានឹងវាសិតតែទិញធម៌ហ្នឹងបងប្អូនណាវាយកទ្រឹស្ដីពុទ្ធសាសនា ទៅប្រាប់ប្រជាពលរដ្ឋអូយមានតែអហិង្សា មានតែមនុស្សធម៌មានតែមេត្តាអូវារៀបរាប់ហោហែតប៉ែលត់ និយាយពីធម៌អានឹងអាខ្លះឈួតនឹងធម៌អាខ្លះឈួតនឹងអានសិភៅធម៌ដើម្បីអីដើម្បីប្រជាពិធត់យកគេឈ្មោះយកគេតយុះខ្ញុំប្រាប់ណារាល់ថ្ងៃនេះខ្ញុំមិនដែលស្អប់គណៈបកប្រជាជនណាដោយស្អប់ពួកអាថោកនយោបាយប្រឆាំងជាមួយគណៈបកប្រជាជនហើយទៅបំរើគណៈបកប្រជាជនខ្ញុំស្អប់អានឹងមែនទេពួកអានឹងបងប្អូនណាអ្នក ដែលមានចិត្តដូចខ្ញុំណា ខ្ញុំមិនមែនអ្នកនៅក្នុងគណៈបកប៉ុន្តែខ្ញុំស្អប់បំផុតបងប្អូនចាំណាគណៈបកប្រជាជនណាខ្ញុំអត់សូវស្អប់ប្រមាណទេនិយាយត្រង់ហេតុអីពីព្រោះគណៈបកប្រជាជន វាប្រកួតជាមួយយើងត្រង់ត្រង់គណៈបកប្រជាជនប្រកួតជាមួយយើងត្រង់ត្រង់វាជេរយើងក៏ជេរត្រង់វាអាក្រក់ដាក់យើងក៏អាក្រក់ត្រង់ណា ប៉ុន្តែពួកអាផ្លោកពួកអាផ្លាញពួកអាផ្លុយពួកអាផ្លុចអស់នេះណាបងប្អូនណាអូយវាប្រើចរិតវា អូងាប់ហើយបងប្អូនហើយវាប្រើចរិតវា ចរិតវានោះក៏ថាគេហៅថាអានោះដូចផ្លែលវាហ្មងណាបងប្អូនណាគេថាអាមនុស្សផ្លែលវាហ្នឹងណាពួកអាហ្នឹងណាពួកអាអាអ្នកនយោបាយផ្លែលវាហ្នឹងបងប្អូនហើយអានេះល្អតែសម្បកក្រៅទេបងប្អូនណា ប៉ុន្តែផ្ទៃក្នុងរបស់វាបងប្អូនហើយស្អុយរលួយក៏គ្រិចក៏គ្រុកខ្ញុំនិយាយភាសាប៉ុណ្ណឹងគណៈបកប្រជាជនដឹងខ្លួនឯងគណៈបកប្រជាជនពិសេសហ៊ុនសែនដឹងថាអ្នកនយោបាយណាថោកទាបឆ្កែឆ្មាមិនដូរហ៊ុនសែនខ្លួនឯងដឹងអាណាអាយ៉ងហ៊ុនសែនឯងអាណាអាយ៉ងអីហ្នឹងហ៊ុនសែនឯងដឹងហើយគណៈបកប្រជាជនគេដឹង សំបីតគណៈបពប្រជាជនក៏គេខ្ពើពួកអស់ហ្នឹងណាខ្ញុំនិយាយត្រង់កុំថាឡើយតែខ្ញុំនៅក្នុងគណៈបពប្រឆាំងខ្ពើមសំបីតគណៈបពប្រជាជនខ្ញុំខ្ពើមពួកអស់ហ្នឹងខ្លាំងជាងគណៈបពប្រជាជនទៀតខ្ញុំនិយាយត្រង់និយាយត្រង់បើខ្ញុំខ្ពើមគណៈបពប្រជាជន50%ខ្ញុំខ្ពើមអាដែងអស់ហ្នឹង80%ខ្ញុំនិយាយត្រង់ យកខ្ពើវាហ្មងវាថោកជាងពួក CVP អូច្រើនដងពីព្រោះវាលក់ក្បាលឲ្យ CVP អាធម្មតា CVP គេមានលុយគេទិញហើយធម្មតាទេអានឹងនិយាយត្រង់ហ្មងឧបមាថាឥឡូវខ្ញុំក៏ដោយឧបមាថាបើខ្ញុំវាថោកស្រឡាញ់លុយ CPP CPP គេថាអីអាឡុងអញទិញក្បាលឯងឈប់ឲ្យឯងនិយាយឯងលក់អត់ក្បាលឯងសួរតើតើគណៈបកប្រជាជនគេថោកឬក៏អី បើគេគ្រាន់មកសុំទិញយើងគេមិនថោកទេគេមានលុយគេទិញយើងហើយគេតថ្លៃជាមួយយើងហើយគេមានលុយគេតថ្លៃប៉ុន្តែសំខាន់វានៅលើយើងលក់ឲ្យវាឬក៏អត់បើយើងលក់ឲ្យវាយើងអត់អាចទៅបន្ទោសអ្នកទិញទេអ្នកទិញគេចង់បានគេមានលុយទិញអញ្ចឹងយើងត្រូវម៉េចយើងត្រូវបន្ទោសអាណាលក់ក្បាលឲ្យគេអានឹងថោកជាងអ្នកទិញឆ្ងាយណាស់ ព្រោះអ្នកទិញគេមានលុយទិញខ្ញុំនិយាយត្រង់អ្នកទិញគេមានលុយទិញគេទិញហើយវាសំខាន់អាអ្នកនយោបាយថោកលក់ក្បាលឲ្យគេនេះនេះនេះអានេះសំខាន់មែនទែនបងហើយបងប្អូនណារំដោះប្រទេសជាតិណាបើមានបើយើងទៅគាំទ្រអាអ្នកនយោបាយថោកសំបី តបាក់ខ្លួនឯងបំផ្លាញចោលហើយរត់ទៅបង្កើតបាក់ថ្មីហើយដើម្បីយកលេសមកពង្រួមពង្រួមអានឹងគឺថោកជាគ្នាហើយ បងប្អូនមិនជឿខ្ញុំចាំទាយមើលហើយចាំគូសថ្មឆ្នាំខ្ញុំនិយាយហើយនិយាយទៀតខ្ញុំមិនមែនទៅតែនិយាយឥឡូវទេនិយាយតាំងពីមុនវាបកកើតគណៈបកតូចតាចរបស់វានឹងម៉េះនិយាយតាំងពីមុនយ៉ែមពុញរិទ្ធទៅបកកើតបកនិយាយតាំងពីមុនជីវកតាទៅបកកើតបកខ្ញុំថាពួកអានឹងនឹងចេញទៅបកកើតបកម្នាក់មួយម្នាក់មួយម្នាក់មួយបន្ទាប់មកវាចម្បាច់បញ្ចូលគ្នាបកច្រើននឹងចម្បាច់បញ្ចូលគ្នាឥឡូវខ្ញុំនិយាយនិយាយទៀត ឆ្នាំ2023បងប្អូនចាំមើលគេនឹងបង្រួបបង្រួមបាក់ដែលគេបកើតគ្នាគេហ្នឹងណាទៅបកើតម្នាក់មួយម្នាក់មួយយ៉ែមកុញរិទ្ធចំណិតរបស់កម្មសខាជាវកតាចំណិតរបស់កម្មសខាពលហំចំណិតរបស់កម្មសខាណាចំណិតរបស់កម្មសខាអឺ អីទៀតប្រហែលទៀតសិទ្ធិមនុស្សចំណិតរបស់កម្មសខាណាទៀតប្រហែលទៀតចំណិតរបស់កម្មសខាហើយប្រហែលជាមានគណៈបកដែលហ៊ុនសែនបង្កើតតូចតូចតូចតូចដតៃទៀតដើម្បីរុញទៅឲ្យកម្មសខាដើម្បីឲ្យកម្មសខាពង្រួមពង្រួមគោបំណងនឹងគឺគេចង់ប្រើកម្លាំងរបស់កម្មសខាទាំងអស់ថាជាគណៈបកធំមួយ ហើយផ្ទុយពីឈ្មោះគណៈបកសង្គ្រោះជាតិហើយឲ្យក្រុមក្រុមកម្មសខានឹងអ្នកគ្រប់គ្រងហើយគេបោះឆ្នោតឆ្នាំ2023គម្រោងរបស់ហ៊ុនសែនថា2023ហ្នឹងបោះឆ្នោតគឺគេប្រើរូបមន្តលួច ហើយគេចែកឲ្យទៅកម្មសខា ដើម្បីឲ្យកម្មសខានឹង ជាបកធំនឹងដែលគេថាបកចំបាច់បញ្ចូលគ្នានឹងមានអាសនៈ at least ក៏មាន10ទៅ5ដល់10អាសនៈដើម្បីចូលរួមធ្វើនយោបាយប្រជា ពិធដ្ឋជាមួយគេថ្ងៃក្រោយ អាណត្តិបន្ទាប់ទី2មកទៀតអាណត្តិទី2នៃគណៈបកថ្មីរបស់គេនឹងគេនឹងតម្លើងកៅអីឲ្យបន្តិចទៀតដើម្បីធ្វើជាអាយ៉ងរបស់គេដើម្បីធ្វើជា អាយ៉ងលេងលបែងជាមួយគេហើយគេព្យាយាមទប់សំរាំងស៊ីមិនឲ្យចូលស្រុកអានឹងកម្រងរបស់កម្មសកាកម្រងរបស់ហ៊ុនសែននេះគេថាកំភៃគេទប់សំរាំងស៊ីមិនឲ្យចូលស្រុកទេកំភៃសំរាំងស៊ីចូលស្រុកមិនបានទេអានឹងរូប9របស់គេណាសំរាំងស៊ីចូលស្រុកមិនបានទេអញ្ចឹងខ្ញុំប្រាប់បងប្អូនថាហ៊ុនសែននិងកម្មសខាគេនឹងលេងអារូប9ហ្នឹង ហើយបងប្អូនមិនជឿចាំមើលហើយសំណួរសំណួរសួរថាតើគេកាប់ទោសកម្មសខាទេកម្មសខាគេអត់កាប់ទោសទេគេទុកអញ្ចឹងគេអត់កាប់ទោសទេគេទុកអញ្ចឹងតិចគេថាឲ្យកម្មសខារួចខ្លួនរួចក៏គេមិនថាមិនរួចក៏គេមិនថាគេឲ្យកម្មសខាធ្វើនយោបាយទៅគេឲ្យកម្មសខាធ្វើនយោបាយទៅមិនបាច់រួចមិនរួចទេ កុំខ្វល់រួចមិនរួចធ្វើទៅឥឡូវគេឲ្យធ្វើហើយគេឲ្យចុះតាមមូលដ្ឋានលើកមៀម5គេថាមានប៉5មៀម5ហ្នឹងមិនមែនក្បាច់ច្បាច់ក្រូចទេណាបងប្អូនណាអាច្បាច់ច្បាច់ក្រូចហ្នឹងគឺជាជំនាញរបស់គាត់ហើយណាអឺប៉ុន្តែអាមៀម5ហ្នឹងគេចង់និយាយថាបើរៀម5មានប៉5គេនឹងរួមគ្នា ក្នុងរង្វង់ជុំវិញ របស់កម្មសខាកម្មសខា គេអង្គុយកដាល មានន័យថាកម្មសខាគេនៅពីក្រោយខ្នងចង់បញ្ជាក់ថាសួរតាកម្មសខាទៅធ្វើប្រធានបកឯងអត់ទេកម្មសខាគេអត់ឲ្យទៅធ្វើប្រធានបកទេកម្មសខាគេឲ្យនៅនៅអញ្ចឹងជាប់ទោសអញ្ចឹងឯងតែកម្មសខានៅពីក្រោយខ្នងនៃបកនឹងបងយល់ទេកម្មសខាគេឲ្យនៅពីក្រោយខ្នងនៃបកនឹង អានឹងបំដងរបស់កឹមសខាតទៅទៀតហ្នឹងនៅពីក្រោយខ្នងនៃបកហ្នឹងគេអត់ឲ្យកឹមសខាហ្នឹងធ្វើប្រធានបកទេពីព្រោះហេតុអីបានគេមិនឲ្យធ្វើប្រធានបកពីព្រោះកឹមសខាហ្នឹងគេមិនទាន់កាប់ទោសឲ្យរួចខ្លួនអូយល់ទេគេមិនទាន់កាប់ទោសឲ្យរួចខ្លួនព្រោះហេតុអីបានជាគេមិនមិនដកលែងលោកកឹមសខាតែហ្មងទៅ ដើម្បីឲ្យកឹមសខាទៅធ្វើប្រធានបកកាលណាបើគេដោះលែងលោកកឹមសខាឲ្យទៅធ្វើប្រធានបកគឺគេថាពិតហើយកឹមសខានឹងក្បត់គណៈបកសង្គ្រោះជាតិដូច្នេះគណៈបកសង្គ្រោះជាតិប្រកាសថានៅក្រៅប្រទេសយើងនៅតែជាគណៈបកសង្គ្រោះជាតិដូច្នេះដើម្បីប្រែលេសនឹងកំអោយថាយើងប្លន់យកគណៈបកសង្គ្រោះជាតិដូច្នេះគេអត់កាត់ទោសកម្មសខាទេកម្មសខានៅតែមានទោសអញ្ចឹង អានឹងអានឹងលបែងរបស់ហ៊ុនសែនជាមួយនឹងកម្មសខាប៉ុន្តែកម្មសខាអាចដើរទៅនយោបាយបានហើយខ្ញុំប្រាប់កម្មសខាអាចធ្វើនយោបាយបានដើរធ្វើនយោបាយបានអត់មានបញ្ហាអីទាំងអស់ណាអត់មានបញ្ហាអីទាំងអស់អានឹងគឺលបែងរបស់គេអញ្ចឹង លបែងរបស់គេគេឲ្យកម្មសខាចេញមកនឹងដើម្បីអីគេឲ្យកម្មសខាមកដើម្បីចេញទប់ជាមួយនឹងភ្លើងទៀននិយាយឲ្យចំចេះទៅចុះសួរយើងសួរសំណួរថាតើគីឡូកម្មសខានឹងទប់ជាមួយភ្លើងទៀនបងប្អូនភ្លើងទៀនបានអត់អត់ទេ ប្រជាជនខ្មែរភាគច្រើននៅ ក្នុងគណៈបកសង្គ្រោះជាតិគេខឹងកម្មសខាណាស់គេខឹងណាស់ គេខឹងថាហេតុអីបានជាកម្មសខានឹងបានជាកម្មសខានឹងណាបានជាកម្មសខានឹងមិនព្រមបកលតួនាទីប្រធានបកនឹងឲ្យទៅអនុប្រធានបកដើម្បីឲ្យដោះស្រាយបញ្ហាហេតុអីដេកអោបប្រធានបករហូត ហេតុអីចូលដៃជាមួយនឹងហ៊ុនសែនរំលាយបាក់ខ្លួនឯងនិយាយរួមគ្រាន់តែកម្មសខាធ្វើប៉ុណ្ណឹងបងប្អូនដឹងបាត់ហើយខ្ញុំបាញ់និយាយច្រើនទេកម្មសខានឹងរំលាយបាក់ខ្លួនឯងចោលហើយនឹងបោះបង់បាក់ខ្លួនឯងចោលតាំងពីដំបូងឡើយហើយបងប្អូនណាអីតិចអីអាណិតកម្មសខាអីទៅជួយអីនឹងចាញ់បោកហើយចាញ់បោកហើយតែខ្ញុំប្រាប់ទៅប៉ុន្តែខ្ញុំជឿថាបងប្អូននៅស្រុកខ្មែរច្បាស់ហើយ មានបងប្អូនខ្លះឥឡូវហ្នឹងគេដើរហាមឃាត់កម្មសខានឹងភាគីកម្មសខានឹងគេដើរហាមឃាត់ថាកុំចូលដៃជាមួយភ្លើងទៀនរងចាំគណៈបកសង្គ្រោះជាតិរងចាំលោកកឹមសខានឹងចេញពីគុកមិនយូរទេលោកកឹមសខាចេញពីគុកហើយហើយចេញពីគុកហើយមិនយូរទេកឹមសខាចេញពីគុកហើយដឹងកាលនោះបានចេញ ហើយបើចេញពីគុកទៅកាន់បាក់ផ្សេងកម្មសខាលេងអត់រួចទេបើកម្មសខាទៅកាន់បាក់ផ្សេងសាធុឯងបនឲ្យតែកម្មសខាទៅពង្រួមពង្រួមបាក់ទាំង5នោះតាឯងបនឲ្យតែប៉ុណ្្នឹងតាឯងថាអឺបានកម្មសខាទៅឯងធូទ្រូងឯងតិចខ្លាចតែគេមិនកាប់ទោសកម្មសខាណានៅតឡងតង់តឹងតឡងតង់តឹងចឹងបើសិនណាជាគេដោះលែងកម្មសខាឲ្យកម្មសខាទៅគ្រប់គ្រងបាក់ណា ឲ្យកឹមសខាទៅគ្រប់គ្រងបាក់អឺ5ដែលគេបង្កើតគ្នាគេគ្នាគេបង្កើតនោះខ្ញុំថាអូយអញសប្បាយចិត្តងាប់ហ่าមែនបាយចិត្តដល់កហ្មងខ្ញុំនិយាយរួមខ្ញុំអត់ខ្ញុំអត់ចង់រួមជាមួយពួកអាក្បត់គ្នាឯងទេក្បត់ឆានតៈពជារាទេនិយាយចំទៅរួមជាមួយកម្មសខារួមជាមួយកម្មសខាខុស រួមជាមួយកម្មសខាខុសហ្មងបាទប៉ុន្តែមិនដឹងធ្វើម៉េចឥឡូវយើងនិយាយធ្វើម៉េចឥឡូវវាទៅអញ្ចឹងហើយកម្មសខាចូលរួមបំផ្លាញបាក់ខ្លួនឯងបាត់ទៅហើយហ្នឹងមានអីទៀតឥឡូវហ្នឹងណាឥឡូវមានអីទៀតអញ្ចឹងប្រជាពលរដ្ឋខ្មែរនៅក្នុងស្រុកណាខ្ញុំប្រាប់បងប្អូននៅក្នុងស្រុកទេឲ្យជឿខ្ញុំក៏ជឿទៅមិនជឿក៏មិនពិបាកខ្ញុំទេនិយាយត្រង់ទៅបើគាំទ្រមនុស្ស ចូលចិត្តលេងលបែងស្រីលេងលបែងស្រាចូលចិត្តដើរប្រមូលលុយនឹងយកទៅឲ្យប្រពន្ធចុងណាមើលទៅស្ដាប់នេះទៅទៅចូល YouTube ស្ដាប់សំឡេងទៅវាយទៅបែកធ្លាយរបស់កឹមសខាបងប្អូនអើយគ្រប់ភាកច្រើនណាស់បងប្អូនអើយនិយាយពីរឿងស្រីញីអូនបងនិយាយញ៉ែគ្នាហើយអត់សាកសមជាមេដឹកនាំទេ ហើយបើនិយាយពីអាកូនចៅនៅក្រមប្រកបទៀតបងប្អូនដឹងមិនទេអាមេឃមេឃសវណ្ណារាហោកអស់ពីប្រពន្ធមួយទៅប្រពន្ធមួយ អស់ពីប្រពន្ធមួយ ទៅប្រពន្ធមួយហើយសិតតែពាក់ព័ន្ធជាមួយនឹងនេះទៀតងាកទៅអាយឹមស៊ីណនប្រពន្ធវានឹងមិនដឹងប្រពន្ធវាខ្ញុំមិនសូវស្គាល់ប៉ុន្មានទេបើអាស៊ីណននេះអាក្មេងនេះអានោះឡើងរំកលេងកវីគូត មិនស័កសមជាស្អីទាំងអស់ហើយល្ងងខ្លោចចុយតម៉ាយអងាកទៅអាហ៊ុនកុសលអានោះបួសហើយប្រភ្លីប្រភ្លើល្ងើពកថ្ងាស់ទៅដល់ស្រុកនោះវិញអឺវាសិតតែចោតគេអាឡុងណាអាអូនឡុងណាយើងអ្នកបួសដូចគ្នាទេកុំមើងងាយគ្នាពេកខ្ញុំថាខ្ញុំមិនចង់មើងងាយអីទេបើឯងចេះតែមើងងាយគេខ្ញុំថាទៅអងាកទៅយ៉ែមពុញរិទ្ធនោះ ការនៅក្នុងសភាជាងវុនធ្លាប់ប្រហើបប្រាប់ប៉ុន្តែហ៊ុនសែនខាត់ទេជាងវុនប្រហើបប្រាប់លេខាគាត់ នៅ ក្នុងរដ្ឋសភានោះទៅឯណាទៅធ្វើអីគ្នាក្នុងបន្ទប់ទឹកក្នុងរដ្ឋសភានោះមានទាំងវីដេអូទៀតយ៉ាងបញ្ញរិទ្ធនឹងនៅ ក្នុងបន្ទប់ទឹកណានៅក្នុងបន្ទប់ទឹកណាហើយកាលនោះឈៀងវុនគាត់និយាយប៊ីសនឹងនិយាយហើយប៉ុន្តែហ៊ុនសែនរាំងតាកាលនោះ ហ៊ុនសែនរាំងអងាកទៅជាវកតានោះងាកទៅអាស្អីស្អីប្រមាណអ្នកនោះអូហួយបងប្អូនហើយសិតតប្រខែលេខ1ហើយសិតតសណ្ដានអត់ខុសពី CPP ហើយងាកពីម៉ៅមនីវ៉ាន់នោះទៅសុំអាំងប៉ាវពីហ៊ុនសែនម៉ៅមនីវ៉ាន់ទៅសុំអាំងប៉ាវណាណាអេព្រីមព្រីមទៀវ ទៅសុំអាំងប៉ាវលោកពូខ្ញុំសុំអាំងប៉ាវមកងាប់អាហ្នឹងគេហៅអាអាំងប៉ាវហ៎ងាកតែអាមួយទៀតនោះគេហៅថាឯកឧត្តមតំណាង ខ្មោចតំណាង រាជរបស់វាហ្នឹងអាសួនសូរិតាហ្នឹងគេហៅថាអាតំណាង ខ្មោចមិនមែនតំណាងរាជទេតំណាង ខ្មោចហេតុអីបានជាគេហៅអាសួនសូរិតាហ្នឹងវាជាតំណាងខ្មោចបងប្អូនដឹងហ៎ដោយសារតែអាសួនសូរិតាហ្នឹងវានៅ វាអត់ជាប់ តំណាងរាសនៅកំពង់ពឺទេប៉ុន្តែលោកតាប៉ែនសវណ្ណគាត់ជាប់ជាតំណាងរាសនៅកំពង់ស្ពឺដល់ពេលលោកតាប៉ែនសវណ្ណគាត់អនិច្ចកម្មទៅអឺគណៈបកមិនដឹងបានពីណាក៏យក ហាសួនសូរីដានឹងមកអញ្ចឹងហើយខ្ញុំមិនដែរវាហៅវាអាតំណាងរាសទេខ្ញុំហៅវាថាតែអាតំណាងខ្មោចមានន័យថាតំណាងអ៊ំ អឺអ៊ំយឹមអ៊ំអ៊ំអ៊ំអ៊ំប៉ែនសវណ្ណព្រោះអ៊ំប៉ែនសវណ្ណស្លាប់ទៅក៏ហៅវាមកធ្វើតំណាងគាត់សិនទៅខ្ញុំហៅអាសួនសូរីដាហ្នឹងថាអាតំណាងខ្មោចអបើអាហេងសុកសាននេះអានេះយុវជនរបស់ហ៊ុនម៉ាណីសុតសាតបងប្អូនមានឃើញរូបថតវាជាមួយនឹងអាហ៊ុនម៉ាណីបងកកមាជាមួយគ្នា ហើយកម្មសខានឹងយកមកដាក់ក្បែរខ្លួននឹងឲ្យធ្វើជា ជំនួយការរបស់កម្មសខាធ្វើជានាយខុទ្ទកាល័យរបស់កម្មសខាខ្ញុំថាអើយអញហើយអញហើយបើអញ្ចឹងអញ្ចឹងអីហ្នឹងហើយធ្វើម៉េចឲ្យទៅប្រកួតជាមួយពួកអាឆ្លូញហ៊ុនសែនមិនកើតទៅទៅប្រកួតអញ្ចឹងហើយបានខ្ញុំថាឥឡូវហ្នឹងបើបានតែជ្រុលអញ្ចឹងហើយឲ្យវាយកគ្នាវាទៅវិញអស់ទៅឲ្យហ៊ុនសែនហ្នឹងយកគ្នាវាទៅវិញអស់ទៅវាស្រួលជាងស្រួលយើងប្រកួត ហ៊ុនសែនឥឡូវហ្នឹងប្រមូលប្រមូលយកត្រីខ្លួនឯងដែរព្រោះនៅខាងក្រៅហ្នឹងទៅទាំងអស់លីងយើងអត់ខ្វល់ទេឲ្យគេទៅទៅទៅត្រីហ៊ុនសែនហ៊ុនសែនចាំធម្មតាទេអាហ្នឹងណាសំខាន់ប្រជារាមមើលថាតើអាណាជាត្រីអ្នកណាជាអ្នកប្រកួតពិតអ្នកណាប្រកួតคล้ายคล้ายយើងគ្រាន់តែមើលអញ្ចឹងឯងហើយបងប្អូនសិតតែមើលសិតតែអញ្ចឹងសិតចេញទៅសិតតែអញ្ចឹងទាំងអស់ សិតតែពួកអ្នកនយោបាយការកៃអញ្ចឹងបងប្អូនមើលឲ្យខ្ញុំថាម៉េចឥឡូវហ្នឹងឥឡូវឲ្យខ្ញុំថាម៉េចបើរឿងអាស្រូវដូចតែពួក CPP ដែរហ្នឹងមើលពួក CPP រឿងអាស្រូវរឿងស្រីញីហ្នឹងតាតាម្នាក់ម្នាក់បើហ៊ុនសែនហ្នឹងនិយាយរឿងស្រីញីហ្នឹងម៉ែដូចដោយអាឡៃហ៊ុនសែននោះថ្ងៃមុនហ្នឹងចោតបងជេមសុកអីនិយាយថាជេមសុកហ្នឹងជឿជេមសុកថាលួចប្រពន្ធគេ ថាលួចប្រពន្ធគេជេមសុកកាពីមុនខំការពារហ៊ុនសែនសងប់កុំឲ្យគេវាយក្រុមខ្សែកវ៉ាត់ណាដល់ពេលឥឡូវហ៊ុនសែននឹងជឿខឹងជេមសុកខ្លាំងពេកជឿជឿគេថាបងជេមសុកនឹងលួចប្រពន្ធគេហើយបងប្អូនចេះតែនិយាយចោទជេមសុកទៅកើតអាខ្លួនឯងនឹងយកប្រពន្ធគេសហាយស្មន់ប្រពន្ធគេ ហើយរហូតឲ្យប្រពន្ធខ្លួនឯងសម្លាប់ប្រពន្ធគេហើយសម្លាប់ស្រីកំណាន់របស់ខ្លួនឯងហើយ ខ្លួនឯងនឹងមកហ៊ានចោតគេសតៃណាសួកពួកសត្វបលង្កាហ៊ុនសែនឯងរាល់ថ្ងៃនឹងអន់ជាងអាសត្វបលង្កាផងហ៊ុនសែនឯងបាក់ដែលបុណ្យរនីបាញ់ធ្លាយពោះកាលពីឆ្នាំណានោះដែលក្រោយពីមាន ចំនួនរវាង ពិសិដ្ឋពីលកាហើយហ៊ុន បុណ្យនេះបាញ់ធ្លាយពោះនោះទៅព្យាបាលនៅនេះថាទៅវះកាត់ពវៀននោះថាទៅវះកាត់ពវៀននោះស្អីអានោះហ៊ុនសែនឯងរងថ្ងៃនឹងបានបុណ្យរានីទេចិញ្ចឹមនឹងនោះណាការពារនឹងនោះហ៊ុនសែនអញទីជាសັບបលាំងកាសនោះមិនមែនជេមសុកជាបលាំងកាសទេហ៊ុនសែនឯងនោះជាបលាំងកាសរស់បាន កំណាចបានដោយសារបុណ្យរនីទេហ៊ុនសែននោះជឿខ្ញុំបាត់ទៅដោយសារបុណ្យរនីទេបើអត់បុណ្យរនីនោះហ៊ុនសែនអឺហឺគ្មានកឡូទេបងប្អូនគ្មានកឡូទេគ្មានកឡូទេខ្ញុំប្រាប់ទៅជួបបុណ្យរនីគាត់ជាជំនាញការពិតប្រកបរបស់យួនដែល ការពីដែលនៅគ្រប់គ្រងហ៊ុនសែនណាដែលនៅគ្រប់គ្រងហ៊ុនសែន ហើយខ្ញុំមានអីទៀតឥឡូវហ្នឹងហើយសិតតែចោតជេមសុកអីណាអីយកប្រពន្ធគេប្រពន្ធឯងហ៎ដល់ទៅអាម៉ណែតនោះទៅយកប្រពន្ធទៅទៅទៅស្រឡាញ់ណានោះសម្លាប់គ្នាទៅទៅ អាម៉ានីនោះអានោះជញ្ជក់ផងបៀមផងបឺតផងជាមួយគេនោះរឿងអាស្រូវរបស់គណៈបកប្រជាជន មានតាំងពីឪរហូតដល់កូន រឿងស្រីញីបន្លំបកូវនឹងប្រពន្ធគេប្រពន្ធឯងនឹងទៅបន្លំអាប្តីនឹងទៅហោអឺស្រីញីដតីដតីប្រពន្ធគេអាប្រពន្ធខ្លួនឯងនឹងទៅហោប្រុសឈ្មោលដតីដតីអូមិនដឹងជាស្អីទេអពមង្គលពេញនឹងទាំងអស់តិចថាខ្ញុំចេះតែនិយាយតិចថាខ្ញុំចេះតែនិយាយហ្នឹងបងប្អូនគេថាអូនៅអាមេរិកកាំងណា ប្រពៃណីយ៉ាប់អាអាមេរិកាំងអាស្រីស្រីអីមិនល្អដូចនៅស្រុកខ្មែរយើងចាំតើស្រីស្រីល្អស្រុកខ្មែរបានតែស្រីស្រីស្រុកស្រែទេបងប្អូនស្រុកស្រែទេខ្ញុំប្រាប់ទៅតែបើកូនកូនអ្នកមាននោះវាដូរគ្នាដូចដូរអីចឹងតិចថាខ្ញុំតិចខ្ញុំនិយាយចឹងបងប្អូនអត់ជឿនោះឥឡូវខ្ញុំខ្ញុំមិនចង់លើកឧទាហរណ៍ណាខ្ញុំលើកឧទាហរណ៍អូនម៉ាណាចុះអូនម៉ាណា បើវាខ្លាំងវាមិនមែនទៅយក ប្តី បងចដូនមួយវាទេបងប្អូនមើលបងប្អូនចដូនមួយណាហ៊ុនស៊ីណាតណាអឺហ៊ុនស៊ីណាយ៉ាងហ៊ុនស៊ីណាហ៊ុនស៊ីហ៊ុនហ៊ុនចន្ទថាហ៊ុនចន្ទថាដែលប្តីរបស់គាត់ឈ្មោះអីប្រពន្ធហ៊ុនម៉ាណារាល់ថ្ងៃហ្នឹងឌីវិជាអឺ មើលឥឡូវយើងយើងគិតមើលអានឹងបងប្អូនជីដូនមួយទៅតតែខ្ញុំយកប្តីបងប្អូនជីដូនមួយដល់ដល់ទៅគេប្រាប់ខ្ញុំគេប្រាប់ថាដោយសារតែហ៊ុនស៊ីហ៊ុនហ៊ុនចន្ទថាហ្នឹងណែឆ្លើយអញ្ចឹងហើយបានជាហ៊ុនម៉ាណាហ្នឹងដណ្ដើមយកប្តីខ្លួនបានខ្ញុំថាវាមិនដាល់ទេវ៉េបងប្អូនណាទោះជាឆ្លើយយ៉ាងណាក៏ដោយបងប្អូនចដូនមួយណា ជីដូនមួយនឹងសាច់បកើតណាបងប្អូនណាសាច់បកើតទេបងបងប្អូនចតួតមួយខ្ញុំមិនថាទេចតួតមួយវាឆ្ងាយអូខេប៉ុន្តែនេះចដូនមួយណាកូនហ៊ុនណេងហើយនឹងកូនហ៊ុនសែនបងចដូនមួយតដើមយកប្តីបងចដូនមួយបងប្អូនគិតមើលមើលតដើមយកហ្នឹងយើងនិយាយឲ្យត្រង់យើងនិយាយឲ្យត្រង់ទៅត្រង់មកណាឌីវិជា កូននឹងហើយឌីវិជាហើយយកឲ្យត្រង់ទៅត្រង់មកបងប្អូនជួយពិចារណាបងសទ្ធារីអ៊ូបងប្អូនទាំងអស់គ្នាបងប្អូនថាមើលវាមិនទៅវាអត់ហ្នឹងណាខាងហ្នឹងហើយដែលខ្ញុំថាអីអស់ចាយ៉ាងហើយបើសិនណាជាបើបើសិនណាជាកូនមិនមែនកូនអភិជនណាកូនរាសទាសធម្មតាខ្ញុំអត់មានបញ្ហាទាំងអស់ ព្រោះអីកូនរះពាសធម្មតាវាគ្មានសិលធម៌គ្មានអីវាជារឿងធម្មតាប៉ុន្តែនេះកូននាយករដ្ឋមន្ត្រីហើយទៅដណ្ដើមប្អូនបងប្អូនប្តីបងខ្លួនឯងហេថាមើលមើលថាមើលមើលអសិលធម៌ប៉ុណ្ណាទៅអសិលធម៌ប៉ុណ្ណាទៅ អសិលធម៌ខ្លាំងខ្លាមែនទេណាបងប្អូនមិនមែនលេងសើចទេណាអេមិនមែនលេងសើចទេអញ្ចឹងហើយខ្ញុំចង់និយាយថាម៉េចចង់និយាយថាបងប្អូនអ្នកខ្លះដើម្បីលុយហ៊ុនសែនគាំទ្រទូអសិលធម៌ប៉ុណ្ណាក៏ដោយគាំទ្រដល់កម្មសខាទៀតណាកម្មសខាអានោះគេបោកមិនបាច់ឲ្យលុយទេ អានោះគេបោកប្រើសម្មាសម្ពុទ្ធអមីតភូតខ្ញុំសុំសាឡាយខ្ញុំអត់ត្រូវការត្រីស្អុយទេខ្ញុំអត់ត្រូវការទេខ្ញុំសុំសុំខ្ញុំសមាធិឲ្យអានោះសមាធិសមាធិចុះឡើងចុះឡើងលេងប្រពន្ធចុងទៅយកប្រពន្ធមួយទៀតអាសូអាសូតាអ្នកផ្សេងទៅ មិត្តភ័ក្តិប្រពន្ធនឹងទៅទៀតប្អូនធေါ်ប្រពន្ធនឹងទៅទៀតឯងពួកម៉ែមេឃសវណ្ណារា ថាទៅយកឯណាស្រីណាមួយទៀតហើយទៅប្រពន្ធគាត់យំយែកនោះប្រពន្ធចុងណាយំយែកនោះមិនមែនដោយសារមីសវណ្ណរាមកយកប្រពន្ធដើមទេយំយែកនោះដោយសារតែប្រពន្ធដោយសារតែប្រពន្ធចុងនឹងដឹងថាមីសវណ្ណរាលួចខូចជាមួយនឹងមិត្តភក្តិខ្លួនឯងហើយមើលលេខសតមាមានឹងឲ្យបងប្អូនហើយបងប្អូន ហើយបងប្អូនទៅថ្វាយអង្គមវាទៅគោរពរាប់អានវាជាជួយពួកអានឹងទៅជួយបងប្អូនវិញកើតវាមិនតាន់បានធ្វើធំផងវាប៉ុណ្ណឹងហើយចុះតម្រាំឲ្យបានវាធ្វើតំណាងរាជទៀតប៉ុណ្ណាទៅបងប្អូនគិតមើលខ្លួនឯងទៅមិនមែនជោគកវាសនាដៃជួឡុងទេមែនទេមែនជោគកវាសនាដៃជួឡុងទេខ្ញុំប្រាប់ទៅ ព្រោះអាធីធីហ៊ុនសែននេះជាសត្វបលង្កាហ៎ហើយច្រឡំហើយឯងមើលទៅសួរហ៊ុនសែនហ៊ុនសែនណារាល់ថ្ងៃហ្នឹងផ្កាយ5ប៉ុន្តែប្រពន្ធគាត់ផ្កាយ6អានាងហ៊ុនសែនរាល់ថ្ងៃហ្នឹងបលង្កាជាគ្នាអញប្រាប់ឯងបើប៊ុនរនីថា no ហ៊ុនសែនអត់ហ៊ានថា yes ទេអញប្រាប់ឯងទៅចឹងពាក្យថាសត្វបលង្កានិងអាសត្វបលង្កានឹងឯងប្រាប់ទៅហ៊ុនសែនល្អជាងសួរឯងសួរហ៊ុនសែនមើល មិនដាច់មានផ្ទះកាភ្លៀងប្រពន្ធមុខខ្ញុំអត់មិនដាច់ចាំតាហ៊ុនសែនហ៊ានតាបំបុនរនីបាញ់ធ្លីពោះទៀតលើហ្នឹងហើយកុំជោអាធីធីហើយតាមពិតណារងថ្ងៃហ្នឹងណាដោយសារតែមានពួកអាធីធីហ្នឹងមកអញ្ចឹងបានជេមសុកជេមរាយហ្នឹងវាមិនខុសជេមរាយហ៊ុនសែនដោយសារអីតាមពិតជេមសុកនិយាយតែជេមសុកទេនិយាយរឿងសង្គមនិយាយអី ដល់ពេលពួកអធិធិចេញមកជេមសុកជាសត្វបលាំងកាជេមសុកជាសត្វនេះសត្វនោះជេមសុកជេហ៊ុនសែនប្រាវវាយក្បាលហ៊ុនសែនប្រោកហើយធ្វើអីជេមសុកហើយដល់ពេលអញ្ចឹងទៅគេហ៊ុនសែននោះខឹងជេមសុកតាមពិតបើត្រូវខឹងនេះទៅខឹងពួកអធិធិហ្នឹងវាចូលមកគេនិយាយរឿងអីណានោះវាខឹងគេវាថាហ៊ុនសែនប្រើវាឲ្យនិយាយហ្នឹងឲ្យមកជេរជេមសុកអីចូលបងប្អូនដឹងស្រាប់ហើយ ជេមសុកក្តីខ្ញុំក្តីអាធីធីជាយើងចាំបាច់ទៅយកណាមកប្រៀបធៀបយកហ៊ុនសែនមកប្រៀបធៀបមិនចឹងវាការពារហ៊ុនសែនឯងការពារហ៊ុនសែនយកហ៊ុនសែនមកប្រាវចុះបើវាអត់ចូលមកបើវាអត់ចូលមកយើងអត់ថាហ៊ុនសែនខ្លាំងខ្លាំងទេដល់ពេលវាចូលមកក៏មិនតែព្រះដាក់ដាក់ឯងប្រាវមិនសួរថាតើមូលហេតុដែលជេហ៊ុនសែនមកពីអីមកពីពួកអាអាគ្រប់គ្រងហ៊ុនសែនហ្នឹង ណាណាសុកសុកទៅជេរហ៊ុនសែនកើតគេបើបើអាអ្នកគ្រប់គ្រងនឹងមិនមកជេរប្រឆិតប្រឈៀងឲ្យគេមើលអាធីធីឲ្យហ៊ានទេមើលមកអញជេរហ៊ុនសែនចុយតម៉ែឡូវណាហើយអញជេរហ៊ុនសែនអញប្រាប់ហ៊ុនសែនទៀតមិនមែនដោយសារអញទេដោយសារតែអាធីធីនោះអាអ្នកគ្រប់គ្រងហ៊ុនសែននឹងវាអ្នកអ្នកជេរអ្នកនាំជេរចឹងហើយខ្ញុំជេរហ៊ុនសែនហេណានិយាយលេងទេគុណព្រះមហាខ្មែរគោណានិយាយលេង ដឹកគុណព្រះមហាអង្គរយើងទៅតាមផ្លូវយើងដដែលដឹកគុណគោលដៅយើងដដែលប៉ុន្តែយើងបំបែកច្រកធ្វើមិនក៏ដោយបំបែកច្រកឲ្យបានច្រើនសម្រាប់ដើរកុំដើរតែមួយច្រកត្រូវដើរឲ្យច្រើនច្រកជាមួយពួកអាជនផ្ដាច់ការហ្នឹងបើវា ប្រើច្រកច្រើនយើងត្រូវប្រើច្រកច្រើនហើយច្រកនៅក្នុង រូបភាពវាច្រកនៅក្នុងរូបភាពយើងអានឹងជាយុទ្ធសាស្ត្រជាយុទ្ធសាស្ត្រគឺយើងធ្វើអញ្ចឹងធ្វើម៉េចបង្កើតបានបង្កើតឲ្យបាន ទី1ឲ្យវាមើលឃើញថាបដិវត្តពណ៌ ដែលវាចាប់អារម្មណ៍បំផុតរាល់ថ្ងៃហ្នឹងវា ចាប់អារម្មណ៍បដិវត្តពណ៌រិគុណរាល់ថ្ងៃហ្នឹងវាចាប់ចាប់អារម្មណ៍រឿងបដិវត្តពណ៌អញ្ចឹងទុកឲ្យវាបង្ក្រាបបដិវត្តពណ៌ចោះកណាអញ្ចឹងបដិវត្តមួយទៀតយើងត្រូវតែរុញឲ្យទៅដល់ពងរបស់វាឲ្យទៅដល់កលែងរបស់វាដើម្បី ដំណាក់កាលណាមួយគេហៅថា ក្រមបដិវត្តឥតពណ៌របស់យើងឬក៏បដិវត្តនៅក្នុងពួកវាព្រោះពេលខ្លះដឹកគុណមិនចាំបាច់យើងជំរុញឲ្យពួកហ៊ុនសែនធ្វើទេកណាមិនចាំបាច់ជំរុញឲ្យពួកហ៊ុនសែនមិនចាំបាច់យើងឲ្យហ៊ុនសែននឹងឆ្លោះជាមួយយើងទេធ្វើម៉េចឲ្យមន្ត្រីក្រមបង្គាប់របស់ហ៊ុនសែននឹងធ្វើខុស ហើយមន្ត្រីហ៊ុនសែនខាងក្រមកាន់តែខុសយើងកាន់តែខ្លាំងនិគុណដឹងហ៎បងប្អូនដឹងហ៎បើពួកហ៊ុនសែនកាន់តែខុសយើងកាន់តែខ្លាំងហើយមានពេលខ្លះគ្នាហ៊ុនសែននឹងកំពុងតែឲ្យយោបល់ឲ្យហ៊ុនសែនដើរផ្លូវខុសរួចទៅហើយ រុញហ៊ុនសែនឲ្យឈួត ជាមួយនឹង Facebook រុញហ៊ុនសែនឲ្យឈួតជាមួយ TikTok រុញហ៊ុនសែនឲ្យឈួត ជាមួយនឹងមនុស្សឈួតផ្សេងផ្សេងទៀតណារុញចឹងណារុញចឹងអញ្ចឹងពួកហ៊ុនសែនរាល់ថ្ងៃវាភ័យរឿងបដិវត្តពណ៌អញ្ចឹងបើវាភ័យរឿងបដិវត្តពណ៌ យើងបង្កើតរូបភាពឲ្យវាឃើញខ្លះទៅឲ្យវាភ័យខ្លះទៅប៉ុន្តែពេលខ្លះអាបដិវត្តឥតពណ៌នៅក្បែរវាហ្នឹងយើងគិតផ្សេងទៀតបាទហ្នឹងយើងគិតផ្សេងទៀតអាហ្នឹងអាហ្នឹងមានតែប៉ុណ្្នឹងទេអញ្ចឹងរាល់ថ្ងៃហ្នឹងហ៊ុនសែនចង់ចង់ធ្វើនេះណាដូចគុណហ៊ុនសែនចង់ធ្វើកន្លែងណែណែវិសុទ្ធកម្មគណៈបកគេហ្នឹង ហ៊ុនសែនគេចង់ធ្វើវិសុទ្ធកម្មគណៈបកគេនឹងប៉ុន្តែប៉ុលពតធ្វើវិសុទ្ធវិសុទ្ធកម្មរបៀបផ្សេងហ៊ុនសែនធ្វើវិសុទ្ធកម្មរបៀបផ្សេងប៉ុន្តែហ៊ុនសែនរាល់ថ្ងៃនេះល្ងងអត់ចេះធ្វើវិសុទ្ធកម្មទេព្រោះអង្គភាពធ្វើវិសុទ្ធកម្មហ្នឹងគឺជាអ្នកជំរុញឲ្យហ៊ុនសែនអាក្រក់ទៀតធ្វើវិសុទ្ធកម្មធ្វើឲ្យបាក់ល្អប៉ុន្តែបាក់វាមិនល្អទេវារឹតតែអាក្រក់ទៀតនិគុណ បងប្អូនកុំខ្វល់ជាមួយវាវាកាន់តែធ្វើវាកាន់តែអាក្រក់អញ្ចឹងយើងធ្វើអ្វីដែលយើងគួរធ្វើទៅអូខេផ្លូវរបស់យើងត្រូវមានច្រើនច្រកកុំមានតែមួយច្រកហើយកុំដោយបងប្អូន ចាស់ចាស់មួយចំនួនគាត់កំណត់ទឿប៉ុន្តែបើមាន កំណត់ទឿមានអ្នកកំណត់ទឿអញ្ចឹងក៏គួរសមដែរពីព្រោះអ្នកកំណត់ទឿអញ្ចឹងគាត់ងាប់កាលានៅតែមួយកន្លែងគាត់ងាប់កាលានៅតែមួយកន្លែង ពេលខ្លះទៅណែពួកហ៊ុនសែនក៏វាវាគិតថាអូពួកនឹងជួយទាញឲ្យវាអញ្ចឹងណាអានឹងក៏ល្អដែរតាមពិតយើងមានអ្នកងាប់កាឡាអញ្ចឹងក៏វាល្អដែរប៉ុន្តែគ្រាន់តែយើងមិនចង់ឲ្យគាត់ងាប់កាឡាឲ្យគាត់ត្រូវចេះដើរកាឡាឲ្យគ្រប់ច្រកព្រោះកាឡារែកកាឡាកាច់ខ្លោកកគោខ្លាកាច់កគោអីហ្នឹងវាមានកាឡាច្រើនដែលត្រូវដើរត្រូវដើរ ចឹងខ្ញុំកណាអឺសរុបមកវិញថាកម្មសខាគួរតែអរគុណភ្លើងទៀនទៅឲ្យថ្វាយគុំភ្លើងទៀនបើគុំតែមានភ្លើងទៀនអាត្មាអញមិនចេញលើកមករៀមដៃ5ទេហ្នឹងហើយចឹងអរគុណភ្លើងទៀនទៅ ហើយខ្ញុំប្រាប់សំរងស៊ីអត់នៅតែគ្រាន់តែអុចភ្លើងទៀនទេសំរងស៊ីមិនដែលប្រកាសថាគាំទ្រភ្លើងទៀន ឬក៏មិនដែលប្រកាសចេញមុខគាំទ្រគណៈបកសង្គ្រោះជាតិនៅក្រៅប្រទេសចេញមុខគាំទ្រអត់ទេសង្គ្រោះជាតិនៅ នៅតែជាសង្គ្រោះជាតិរីឯភ្លើងទៀនគេធ្វើភ្លើងទៀនរឿងគេអូខេប៉ុន្តែអ្នកគាំទ្រជាបុគ្គល ក្នុងនាមជាខ្មែរមនុស្សម្នាក់អាចគាំទ្រប៉ះ2ប៉ះ3បានអត់បញ្ហាជាសិទ្ធិបុគ្គលមនុស្សម្នាក់ឧបមាថាខ្ញុំខ្ញុំអាចគាំទ្រគណៈបកសង្គ្រោះជាតិផង ខ្ញុំអាចគ្រប់គ្រងគណៈបកភ្លើងទៀនផងបើខ្ញុំមានលុយខ្ញុំជួយសង្គ្រោះជាតិ50ខ្ញុំជួយភ្លើងទៀន50អាហ្នឹងបើខ្ញុំមានលុយខ្ញុំជួយសង្គ្រោះជាតិ50ខ្ញុំជួយភ្លើងទៀន50មានអីអស់មានអីមានអីខុសឧបមាថាខ្ញុំសមាជិកគណៈបកសង្គ្រោះជាតិសកម្មជនគណៈបកសង្គ្រោះជាតិរឿងសកម្មជនធ្វើការងារសង្គ្រោះជាតិរឿងផ្សេងប៉ុន្តែរឿងខ្ញុំចូលលុយរឿងផ្សេង ឧបមាថាបើខ្ញុំឃើញយកឃើញថាគណៈបកភ្លើងទៀននឹងប្រជាធិបតេយ្យដែរហីប្រជាធិបតេយ្យខ្ញុំគ្រប់គ្រងសង្គ្រោះជាតិក៏ដើម្បីប្រជាធិបតេយ្យបើភ្លើងទៀននឹងពិតជាគណៈបកប្រជាធិបតេយ្យខ្ញុំជួយគណៈបកភ្លើងទៀននឹងកាលពីមុនខ្ញុំមាន100ខ្ញុំជួយ សង្គ្រោះជាតិ100ដល់ពេលខ្ញុំពេញចិត្តភ្លើងទៀនដែរអេខ្ញុំជួយភ្លើងទៀន50ខ្ញុំជួយគណៈបកសង្គ្រោះជាតិនៅក្រៅប្រទេស50មានអី មានអីមានអីខុសក្នុងនាមយើងជាខ្មែរអ្នកគ្រប់គ្រងអ្នកគ្រប់គ្រងបកនយោបាយមានអីខុសអត់ខុសទេណាបងប្អូនណាចឹងចំណុចត្រង់ហ្នឹងជាចំណុចមួយហើយខ្ញុំចង់បញ្ជាក់តែប៉ុណ្ណេះទេខ្ញុំចង់បញ្ជាក់ថាហេតុផលទី1កឹមសខាហ៊ុនសែនរួមគ្នាប្លន់យកគណៈបកសង្គ្រោះជាតិពីលោកសំរងស៊ីហេតុផលទី2 ហ៊ុនសែននិងកឹមសុខាលេងលបែងបំផ្លាញកិត្តិយសសង្គ្រោះជាតិនៅមុនឆ្នាំ2017មុនបោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់បោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់ហើយដំណាក់កាលទី3កឹមសុខានិងហ៊ុនសែនលេងលបែងចាប់ដាក់គុកនយោបាយដេកអោបប្រធានបកចូលទៅក្នុងគុកដើម្បីរំលាយគណៈបកខ្លួនឯងចោល យុទ្ធនាការទី4ដំណាក់កាលទី4គឺឲ្យភាគីកម្មសខាទៅបង្កើតបកដំណាក់កាលទី4ណាបច្ចុប្បន្នហ្នឹងគឺគេអនុវត្តផែនការដំណាក់កាលទី4គឺឲ្យភាគីលោកកម្មសខាទៅបង្កើតបកបន្ទាប់មកគេចង់ពង្រួមពង្រួមបកដែលគេបង្កើតហ្នឹងបញ្ចូលគ្នាដើម្បីបោះឆ្នោតឆ្នាំ2023មិនមែនបោះឆ្នោតឆ្នាំ2022ហ្នឹងទេពីឆ្នាំ2022ហ្នឹងគឺឲ្យគេឲ្យបោះឆ្នោតទៅ គេចង់ទៅបោះឆ្នោតសភាឆ្នាំ2023ដូច្នេះគេចេញធ្វើសកម្មភាពពីឥឡូវហ្នឹងទៅយល់ទេពីឥឡូវហ្នឹងទៅដល់ផែនការដំណាក់កាលទី4បច្ចុប្បន្នហ្នឹងអនុវត្តផែនការដំណាក់កាលទី4ដំណាក់កាលទី5បើផែនការដំណាក់កាលទី4ហ្នឹងគណៈបកដែលចំបាច់បញ្ចូលគ្នាទៅហ្នឹងឃើញថាមានកម្លាំងអ្នកគ្រប់គ្រងច្រើន កឹមសខានឹងរួចទោសតែបើគ្មានគេចាប់អារម្មណ៍គណៈបកប្រជាជនចាប់អារម្មណ៍ជាមួយនឹងគណៈបកផ្សេងទៀតដូចជាគណៈបកភ្លើងទៀននិងគណៈបកសង្គ្រោះជាតិនៅក្រៅប្រទេសអញ្ចឹងពេលហ្នឹងហ៊ុនសែននឹងមិនគ្រប់ត្រអាគណៈបកដែលហ៊ុនសែនចង់ធ្វើអាយ៉ងទេហ៊ុនសែននឹងមករកគណៈបកណាខ្លាំងដែលអាចជួយ ខ្លួនឲ្យស្របច្បាប់បាន ចឹងបើប្រជាជនខ្មែរយល់ថានយោបាយរបស់លោកកឹមសុខាបំផ្លាញបាក់ខ្លួនឯងដល់ម្លឹងហើយបងប្អូនគិតមើលខ្លួនឯងតើគួរនៅគ្រប់គ្រងកម្មសខាតទៅទៀតឬក៏បញ្ឈប់ការគ្រប់គ្រងកម្មសខាទៅបោះឆ្នោតឲ្យភ្លើងទៀនអុចឲ្យភ្លើងទៀនទៅ បងប្អូនគណៈបកសង្គ្រោះជាតិទាំងឡាយ បើបងប្អូនស្រឡាញ់ជាតិកុំគាំទ្រកម្មសខាពីព្រោះកម្មសខាមានដំណាក់កាលទី4ហើយនឹងមានដំណាក់កាលទី5ដំណាក់កាលទី5គេនឹងដោះលែងកម្មសខាបើអាចទៅរួចប៉ុន្តែបើទៅមិនរួចកម្មសខានៅជាប់គុករហូតហើយជាប់ឈ្មោះជាជនក្បត់ជាតិអញ្ចឹងរហូតនេះអញ្ចឹងរហូតខាងនឹងគឺអញ្ចឹងខាងនឹងគឺអញ្ចឹងអញ្ចឹងទេ ខ្ញុំសង្ឃឹមទៅលើបងប្អូននេះខ្ញុំសង្ឃឹមទៅលើបងប្អូនទី1គាំទ្រគណៈបកភ្លើងទៀនទៅហើយថ្នាក់ដឹកនាំគណៈបកភ្លើងទៀនទាំងអស់ត្រូវរៀបចំប្រព័ន្ធច្បាប់ឲ្យបានល្អគ្រប់គ្រងសកម្មជនរបស់ខ្លួន និងថ្នាក់ដឹកនាំរបស់ខ្លួនឲ្យបានល្អជាទស្សនៈកែលម្អគណៈបកភ្លើងទៀនអត់ទាន់មានបញ្ហាអីទេថ្នាក់ដឹកនាំប៉ុន្តែជៀសវាង ជាវៀងថ្នាក់ដឹកនាំរបស់យើងអសិលធម៌អគុណធម៌និងដូចមុនទៀតសុំកុំសុំបង្រៀនចំណាយពេលបង្រៀនថ្នាក់ដឹកនាំមូលដ្ឋានឬក៏ថ្នាក់ដឹកនាំថ្នាក់ខេត្តថ្នាក់អីហ្នឹងព្យាយាមបង្រៀនគាត់ឲ្យយល់អំពីការងារឲ្យបានច្បាស់លាស់ហើយឲ្យចេះស្រឡាញ់ជាតិឲ្យបានច្បាស់លាស់ យើងមើលជនជាតិអ៊ុយក្រែនគេស្រឡាញ់ជាតិគេប៉ុណ្ណាប្រជាជនអ៊ុយក្រែនគេស្រឡាញ់ជាតិគេប៉ុណ្ណាជាជនអ៊ីស្រាអែលគេស្រឡាញ់ពូជសាសន៍គេប៉ុណ្ណាពូជសាសន៍គឺជាអតិទេពសម្រាប់យើងទាំងអស់គ្នាហើយបើយើងទាំងអស់គ្នាគ្រាន់តែធ្វើនយោបាយដើម្បីយំឡំប៉ាដើម្បីចង់បានកិត្តិយសដើម្បីចង់បានលុយអានឹងគឺយើងចប់ហើយ កុំនាំគ្នាធ្វើនយោបាយជាពិសេសបងប្អូននៅក្នុងស្រុកកុំនាំគ្នាធ្វើនយោបាយដើម្បីបោកបញ្ឆោតបងប្អូននៅក្រៅប្រទេសគ្រាន់តែចង់បានលុយកាក់បន្តិចបន្តួចយកទៅចាយវាយស៊ីផឹកចាយវាយធ្វើការងារឲ្យពិតប្រាកដធ្វើការងារឲ្យពិតប្រាកដពួកខ្ញុំខ្ញុំបានជួយតថវិកាទេហើយបើអស់លោកយកទៅដើម្បីទទួលបានសម្លេងឆ្នោតពីប្រជាពលរដ្ឋអស់លោកបានប្រាក់ខែ អស់លោកបានវគ្គខែបើគ្រាន់តែអស់លើកធ្វើនយោបាយដើម្បីឲ្យគេអញ្ចឹងបានខ្ញុំប្រាប់ធ្វើជាថ្នាក់ដឹកនាំមូលដ្ឋានក៏ដោយជាថ្នាក់អីក៏ដោយកុំត្រាម៉ាច្រើនពេកកុំត្រាម៉ាច្រើនពេកធ្វើយ៉ាងម៉េចឲ្យសមជាមេដឹកនាំភាពជាអ្នកដឹកនាំត្រូវធ្វើម៉េចវាខុសពីខ្ញុំអ្នក live Facebook ខ្ញុំអ្នក live Facebook និយាយបាណាបាត់ណីបានបើសិនណាជាខ្ញុំคลายទៅជាមេដឹកនាំវិញណាខ្ញុំប្រាប់ខ្ញុំអត់និយាយចឹងទេនេះដោយសារតែខ្ញុំមិនមែនជាមេដឹកនាំបានខ្ញុំនិយាយភាសាពេលខ្លះចេញភាសាអសរោះពីព្រោះភាវៈនៃអ្នកដឹកនាំវាខុសភាវៈនៃអ្នកដែលមិនមែនជាអ្នកដឹកនាំត្រូវរៀនឲ្យច្បាស់ អានឹងខ្ញុំគ្រាន់តែឲ្យយោបល់មុនទេដើម្បីឲ្យបាក់យើងខ្លាំងដើម្បីឲ្យគេផ្ដោតទំនុកចិត្តឲ្យយើង វាតតែយើងមានមេដឹកនាំល្អមានមេដឹកនាំដែលមានពុទ្ធិមានមេដឹកនាំដែលមានចក្ខុវិស័យខ្ពស់សំខាន់បំផុតចក្ខុវិស័យខ្ពស់ថ្ងៃក្រោយប្រយោជន៍បានអ្នកណាគឺបានអស់លោកនឹងឯងអត់មានបានអ្នកណាទេអត់មានបានអាឡុងអត់មានបានអ្នកក្រៅប្រទេសណាអស់លោកនឹងឯងចឹងការពីជាតិជាតិនឹងជួយអស់លោកអ្នកវិញ អានឹងខ្ញុំជឿអញ្ចឹងបងហើយបើយើងគ្រាន់តែធ្វើដើម្បីអើគេមិនសូវយកចិត្តទុកដាក់ជាមួយខ្ញុំអត់កុំខ្វល់គេយកចិត្តទុកដាក់មិនយកចិត្តឲ្យតែយើងធ្វើការងារគេគួងតែមើលឃើញសមត្ថភាពរបស់យើងណាហើយកុំធាក់គេដើម្បីយកកន្លែងគេអាវត្តធរ ចំណែនគេរកវិធីកំចាត់គេចោលដើម្បីយកខ្លួនឯងទៅដាក់នៅកន្លែងគេហ្នឹងឈប់ទៅកន្លែងណាក៏ដោយទៅកន្លែងណាក៏ដោយប្រើសមត្ថភាពយើងដែលមានបើយើងមានអន់ជាងគេ បន្តរៀនពីគេសុំរៀនពីគេឲ្យចេះវាមិនដែរអីជាងពីរៀននេះរៀន ពីគេថោកអីនឹងដៃថ្លៃអីនឹងមាត់សុំរៀនពីគេឲ្យចេះពីរបៀបដឹកនាំបើថារៀនពីអ្នកនឹងមិនមែនតែរៀនអ្នកផ្សេងរៀនចេះ បើថាអ្នកនឹងប្រកែជាងយើងយើងត្រូវធ្វើឲ្យប្រកែជាងគេដើម្បីយកកន្លែងគេកុំអាឡែងប្រើវិធីដេញគេចេញណាចូលដៃបំផ្លាញគេដើម្បីយកទ្រព្យសម្បត្តិគេដោយកម្មសខាចូលដៃជាមួយហ៊ុនសែនដើម្បីបំផ្លាញតំណែងរបស់លោកសំរងស៊ីប្លន់យកប្រធានបកលោកសំរងស៊ីទៅឲ្យលោកកម្មសខាអានឹងកុំធ្វើអញ្ចឹងអូខេត្រូវត្រូវត្រូវតែធ្វើឲ្យមានខ្លួនឯង ឲ្យមានខ្លួនឯងឲ្យមានកិត្តិយសខ្លួនឯងសំនឹងស៊ីអត់ដែរទៅទៅដើមតំណែងអ្នកណាទេគាត់កសាងតាំងពីបាត់ដៃទៅទេរហូតដល់គាត់មានអ្នកគ្រប់គ្រងប៉ុណ្ណឹងណាម្លោដល់អ្នកគ្រប់គ្រងប៉ុណ្ណឹងហើយនៅតែគ្រប់គ្រងទៀតបើតាមដែលគេចោទធ្វើបាបគាត់នឹងអត់មានអ្នកគ្រប់គ្រងទេប៉ុន្តែសេចក្តីល្អវាមិនសាបសូន្យទេទោះជាគេចោទគាត់អ្វីក៏ដោយវាមិនមែនជាការពិតអាអ្នកបំផ្លាញជាតិពិតប្រកបគឺអ្នកដឹកនាំប្រទេសបច្ចុប្បន្នហ្នឹងអាហ្នឹងគឺអញ្ចឹងអញ្ចឹងបងប្អូនយល់ណា ចឹងប្រធានបទខ្ញុំថ្ងៃនេះគឺខ្ញុំចង់ឲ្យកម្មសខាថ្វាយអង្គមភ្លើងទៀនទៅបើថានេះទេកម្មសខាឯងបបួលពួកអាកូនចៅនឹងចូលរួមសុំចូលមួយភ្លើងទៀនទៅណាចូលជាមួយភ្លើងទៀនទៅថ្វាយអង្គមទៅប៉ុន្តែកម្មសខាឯងបែបទេនៅនឹងទៅមកទៅធ្វើស្អីទេជាប់គុកនឹងទៅដេកអោបប្រធានបកសង្គ្រោះជាតិនឹងមុននឹងស្លាប់ទៅនឹងយកតំណែងប្រធាននឹងទៅទៅទៅជាមួយទៅ ហ្នឹងហើយប្រធានបកហ្នឹងស្រឡាញ់ណាបាទកុំទៅអូបកផ្សេងដាច់ខាតណាកុំទៅទៅទៅទៅអីទៅណាបកផ្សេងណាកុំទៅបកផ្សេងហើយខ្ញុំឆ្ងល់ចេះទេខ្ញុំចង់សួរចេះខ្ញុំចង់សួរតកម្មសខាឯងទៅជួបសកម្មជនហ្នឹងជួបក្នុងនាមក្នុងនាមបកអីគេខ្ញុំចង់សួរចេះអីក៏គ្រាន់តែទៅសួរសុកទុកធម្មតាក្នុងនាមអីគេខ្ញុំចង់សួរចេះ បងប្អូនណាដឹងថាពេលកម្មសខាទៅជួបបងប្អូនហ្នឹងតែជួបក្នុងនាមប្រធានបកអីគេជួបក្នុងនាមប្រធានបកសង្គ្រោះជាតិឬក៏ជួបក្នុងនាមអឺពិរុទ្ធជនជនដែលហ៊ុនសែនកំពុងតែចោទឬក៏ជួបក្នុងនាមស្អីហើយលើកមហិមបាយ5ហ្នឹងក្នុងនាមស្អីគេក្នុងន័យអីគេជួយប្រាប់ដេជោឡុងផងអូខេ ជួយប្រៅដែលចូលឡងផងបងប្អូនណាទៅប្រជុំនឹងកម្មការនិយាយអីប៉ុណ្ណាគេមិននិយាយពីនយោបាយអីទេក៏មិនដឹងប៉ុន្តែថាការងារសម្ងាត់គេមិនដឹងគេនិយាយអីណាប៉ុន្តែខ្ញុំគាត់តែចង់ដឹងថាកម្មសខានឹងនិយាយពីអីគេហើយបើសិនណានិយាយពីនយោបាយក៏ខ្ញុំមកថាដែរតើនិយាយនយោបាយក្នុងនាមបកណាក្នុងនាមប្រធានគណៈបកសង្គ្រោះជាតិឬក៏ក្នុងនាមប្រធានសហព័ន្ធគណៈបកដតីដតីទៀតយើងចង់ដឹងចេះចង់ដឹងចេះ ក៏ប៉ុន្តែតាមដានមើលចង់ដឹងចឹងមានណាដឹងជួយទេមកប្រាប់ផងហើយផ្ញើសារមកប្រាប់ផង account Facebook ខ្ញុំ ជាភាសាអង់គ្លេសសម្ដេចសកុន្ទរៈឡុងហើយមួយទៀតណែអជាភាសាខ្មែរគឺសម្ដេចដេកជោយតឡុងសកុន្ទរៈអេអានឹងបងអរអរអសខ្មែរអសខ្មែរបាទហើយឆាតមកប្រាប់ផងណាអ្នកទៅប្រជុំនៅហ្នឹងណា ខ្ញុំឲ្យតែខ្ញុំប្រកាសប៉ុណ្ណឹងមិនខ្វះឯអ្នកប្រាប់តំណឹងមកខ្ញុំបើព្យាយាមធានាលាក់មិនឲ្យបងប្អូនដឹងទេបាទចឹងបងប្អូនណាខ្ញុំអត់មានអីទេមានតែប៉ុណ្ណេះទេថ្ងៃនេះបាទមានតែប៉ុណ្ណេះទេថ្ងៃនេះនិយាយតែរឿងកម្មសខាមួយហ្នឹងសរុបមកគណៈបកសង្គ្រោះជាតិត្រូវបានលោកកឹមសុខាចូលដៃជាមួយហ៊ុនសែនរំលាយ ខ្មោចស្រុកវាឲ្យដៃទើបខ្មោចព្រៃវាធ្វើបានបាទច្បាស់ហើយនៅប៉ុណ្ណឹងហើយបើមិនច្បាស់ទេស្អែកនិយាយទៀតនិយាយតដល់បងប្អូនច្បាស់បងប្អូនច្បាស់នៅច្បាស់ជាមួយកម្មសខាហើយនៅបើច្បាស់ហើយជួយប្រាប់តតគ្នាអត់មានទោសអីទេកម្មសខាគឺជាអ្នករំលាយគណៈបកសង្គ្រោះជាតិ100%បើមិនអញ្ចឹងទេមិនមែនយើងប្រឆាំងយកបកមកវិញគាត់មិនឲ្យយើងធ្វើទេ បងប្អូនគិតមើលទៅ4ឆ្នាំហើយណាមែនតិចទេណានិយាយលេងសើចមិនបានរឿងនឹងអត់បានទេមានណាថោកទាបជាង គ្នាឯងបំផ្លាញចាប់គ្នាឯងឲ្យគេសម្លាប់ទេគ្មានណាថោកជាងនឹងទេបងប្អូនណាហើយជួយប្រាប់បងប្អូននៅក្នុងស្រុកខ្មែរបងប្អូននៅក្រៅប្រទេសឈប់ឲ្យអ្នកណាគ្រប់ត្រូវកម្មសខាឈប់ឲ្យគ្រប់ត្រូវនិយាយឲ្យត្រង់មកខ្ញុំនិយាយឲ្យត្រង់ សូម្បីតែហ៊ុនសែនក៏យើងប្រកាសកុំឲ្យគេគាំទ្រហ៊ុនសែនដែរនិយាយត្រង់ហើយរឿងកឹមសុខាក៏ដូចគ្នាឈប់គាំទ្រកឹមសុខាទៅណាគ្រាន់តែគិតរឿងស្រីញីមួយតែប៉ុណ្ណឹងគឺចប់បាត់ហើយមិនបាច់និយាយច្រើនទេហើយយកប្រពន្ធយួនមានកូនជាមួយប្រពន្ធយួនទៀតនោះគ្រាន់តែប៉ុណ្ណឹងវាគ្រប់គ្រាន់ហើយមិនបាច់ខ្ញុំនិយាយច្រើនពីគាត់នឹងចូលដៃបំផ្លាញបាក់ខ្លួនឯងផងណា គាត់តែនិយាយពីរឿងគេឈ្មោះគាត់ដណ្ដើមស្រីយកស្រីពីនេះពីនោះមកហ្នឹងគឺវាចប់បាត់អានឹងមិនបាញ់និយាយអីច្រើនទេហើយបើបងប្អូនទៅគ្រប់គ្រងមនុស្សអញ្ចឹងទៀតខ្ញុំមិនដឹងថាម៉េចខ្ញុំចប់ចប់និយាយខ្មែរយើងចប់ហ្មងចប់កន្លែងនិយាយហ្មងណាអានឹងខ្ញុំនិយាយត្រង់ចប់កន្លែងនិយាយហ្មងគ្រប់គ្រងមនុស្សអាក្រក់មនុស្សខូចអញ្ចឹងហើយថ្ងៃក្រោយដែលជួលឡងលែងធ្វើមនុស្សល្អអញធ្វើមនុស្សខូចនឹងស្រីបណ្ដោយណា ដើររោស្រីពីមុខពីក្រោយពីឆ្វេងពីស្ដាំព្រោះហេតុអីបើមនុស្សលេងស្រីលបែងស្រីលបែងស្រាលបែងភ្នាល់ប្រជាពលរដ្ឋខ្មែរអត់អត់ខ្វល់ផងហ្នឹងខ្វល់ធ្វើស្អីប្រជាពលរដ្ឋអត់ខ្វល់ពី background របស់មនុស្សអ្នកនយោបាយផងហ្នឹងឯងខ្វាក់ភ្នែកក៏អញគប់ពីអញលើកនេះឲ្យតែអញឆ្លាញ់ហើយឯងខ្វាក់ភ្នែកក៏អញការពីឯងណាឯងដាច់ជើងក៏អញការពីឯងឯងចោក៏អញការពីឯង ឯងខូចនឹងស្រីក៏អញការពារឯងបើលេងតែម៉ាក់ម៉ាក់នឹងអីចប់បាត់ហើយប្រទេសវាទៅជាអញ្ចឹងហើយហើយកុំបន្ទោសថាមកពីមេដឹកនាំអាក្រក់មកពីយើងអ្នកគ្រប់គ្រងនឹងមើលពួកអនយោបាយបោកប្រាស់អញ្ចឹងមិនច្បាស់អញ្ចឹងបើគេប្រាប់ឲ្យច្បាស់ហើយឈប់កាន់ឈប់គ្រប់គ្រងវាទៅទៅរកបាក់ណាទៅរកមេដឹកនាំណាដែលគេស្រឡាញ់ជាតិពិតប្រាកដហើយដែលគេនៅជាមួយបងប្អូនពិតប្រាកដ ការនៅជាមួយបងប្អូនមិនមែនគ្រាន់តែមានន័យថានៅក្នុងភូមិជាមួយបងប្អូនហើយតែនៅជាមួយបងប្អូនទេណាវានៅភូមិជាមួយបងប្អូនមែនប៉ុន្តែបងប្អូនឈឺវាមិនដែលទៅមើលផងហ្នឹងអ្នកដែលចេញលុយព្យាបាលបងប្អូនអ្នកនៅក្រៅប្រទេសតាអ្នកដែលវាថារត់ចោលស្រុកហ្នឹងតាអាអ្នកនៅភូមិជាមួយបងប្អូនដែលវាចេញលុយមរៀលអីណោវាទៅឲ្យលុយទៅសត្រូវរបស់វាណោដែលចោតវាដែលចាប់វាដាក់គុកណោវាទៅឲ្យលុយអានោះ ប៉ុន្តែកូនចៅខ្លួនឯងបែកក្បាលហូរឈាមជាប់គុកជាប់ច្បាប់វាដែរយកលុយទៅឲ្យហ៎អត់អត់ទេណាបងប្អូនហើយអ្នកណាដែលយកលុយទៅឲ្យគេជឿថាអាវត្តចោលស្រុកហ្នឹងហើយអ្នកដើរកក្លាក់កក្លាក់ដើម្បីសុំលុយទៅទុះតិចទុះច្រើនបានតិចបានច្រើនទៅជួយអ្នកនៅក្នុងនោះអ្នកនៅក្រៅហ្នឹងហើយមានអ្នកនៅនៅក្នុងនោះឯណាអញ្ចឹងបងប្អូនណាអញ្ចឹងបាននៃខុសគ្នាវិញអញ្ចឹងណា អ្នកនៅក្នុងស្រុកមិនជួយអ្នកនៅក្នុងស្រុកអ្នកនៅក្រៅស្រុកដែលគេចោទថាអារត់ចោលស្រុកហ្នឹងហើយជាអ្នកបើរោសូមសម្បត្តិដើម្បីទៅជួយបងប្អូនហ្នឹងទៅរឿងជារឿងអីទៀតអាហ្នឹងគឺជាការពិតជាសច្ចធម៌ណាជាសច្ចធម៌បាទអរគុណបងប្អូនខ្ញុំសូមប៉ុណ្ណឹងចុះណាបងប្អូនណាហើយយើងជួយទាំងអស់គ្នាទៅបងប្អូនខ្មែរនៅក្រៅប្រទេសជួយទាំងអស់គ្នាជួយផ្សព្វផ្សាយទាំងអស់គ្នារឿងហ្នឹងណា កុំឲ្យតែខ្ញុំនិយាយតែតាម Facebook បងប្អូនជួយប្រាប់តគ្នាតែកម្មសខាគឺបំផ្លាញជួយប្រាប់តគ្នាហ្មងគ្មានកម្លាំងអីជាងកម្លាំងយើងនិយាយតគ្នាទេហើយយើងទាញហេតុផលប្រាប់គេមកហេតុផលនៅលើគុកហើយច្បាស់ហើយបច្ចុប្បន្នហ្នឹងច្បាស់ហើយអត់មិនចាំបាច់ថាអីយើងចោលប្រកាន់កម្មសខាទេអត់ច្បាស់100%គ្មានអីនិយាយទៀតបាទសូមអរគុណជូនពរសុខភាពល្អសំឡេងល្អទាំងអស់គ្នាជួបគ្នាពេលក្រោយទៀតទេណាបាទសូមអរគុណសូមជម្រាបលា